ចាជាបឋមកដាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជម្រាបសួរបងប្អូន ហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅតាមបណ្ដាញ YouTube ផងដែរមកជួបគ្នាម្សាទៀតហើយមុននេះប្រហែលជា2ម៉ោងជួបគ្នាម្ដងហើយឥឡូវជួបគ្នាម្ដងទៀតមិនទាន់អស់ចិត្តទេដោយសារតែមុននេះអត់មានវត្តមានកូនភាសាខ្ញុំទេសួស្ដីសូហ្វីទៅខ្លួនស្អាតណាកូនម៉ែអើយកូនម៉ែឲ្យបានអាវមកពលាតណាណា អាវនេះមិនក្មេងជំរាបសួរបងប្អូនសិនជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញ Facebook ហ្នឹងហើយអាវនេះគឺអាវគេម៉ូដដក20ឆ្នាំមុនហ្នឹងហើយបដៃអាប់ធ្វើខ្លួនស្អាតបន្តិចឬសូមីមួយនោះថាខ្លួនឯងអាវមិនបានជាហ៊ានគេផងមើលបង្ហាញរៀងតិចមកគាត់ស្អាតទេអាវនេះតាមពិតអាវថោកមែនតាមពិតអាវនេះមិនមែនម៉ូដគេអញ្ចឹងម៉ូដគេពាក់មក vest ទេតែដល់ពេលយើងចង់ដូរម៉ូដធ្វើជាអាវខ្មែរ យើងពាក់អាពីមុខទៅក្រោយពីក្រោយទៅមុខធ្វើម៉ូដដងមុខខ្ញុំចូលឡើងបង្ហាញរៀងមកបងតិចមើលឃើញដូចរៀងបានស្អាតដូចកន្ទឺមួយនោះខ្ញុំបង្ហាញរៀងកុំកៀងបេះដូងងាប់ណាមីណាតែពីចំណែនឈ្នានីប្រយ័ត្នកៀងបេះដូងងាប់អើយអញតអញជួយមិនបានទេនៅឆ្ងាយណាហ្នឹងហើយអាយូអើមើលមកហើយនេះយ៉ាងនេះចាំដាច់ខ្យល់ងាប់ហាជាងកូន5អូខេ កុំមកចំណែនពួកយើងពួកអស់ឯងងាប់10តទៀតមិនបានស្មាគមន៍ស្វាគមន៍បងប្អូនជាមុនសិនកូនម៉ែអូមានបងប្អូនចូលមកច្រើនដែរនេះឥឡូវមើលស្វាគមន៍សុកលេងមកគឺចាសួស្ដីងួនឈុនលេងចាសួស្ដីមានបេះដូងមានផ្កាផង បញ្ញាចាសួស្ដីក្មួយម៉ៃម៉ៃទៀវចាអរគុណណាដែលបានជួយបងបង្ហាញមកភ្លឺចាអរគុណដូចគ្នាដែលបាន ចូលមកទស្សនាផ្ដល់នូវការលើកទឹកចិត្តដល់ពួកយើងពួកយើងគ្រាន់តែជាអ្នកនៅខាងក្រៅដើម្បីជួយចូលរួមបង្ហាញប្រាប់បងប្អូនយើងដឹងហើយថាបងប្អូនខ្មែរនៅក្នុងស្រុកលោក មានសិទ្ធិទេក្នុងការនិយាយស្ដីក្នុងការថាបង្ហាញអំពីទស្សនៈឬមតិខ្លួនឯងដោយសាររង នៅការគៀបថាបំបិតសិទ្ធិសេរីភាពអញ្ចឹងហើយមានតែពួកខ្ញុំទេដែលនៅក្រៅដែលអាចនិយាយបានដែលបានអញ្ចឹងជួយមកចេញមតិឲ្យបងប្អូនចាសសើយសាមរស់កណ្ដាលស្ពានស្រែង ចាសួស្តីសួស្តីចាសួស្តីបងប្អូនអូយបងប្អូនឲ្យតើវិញច្រើនណាស់ Good morning USA សំសុកចាសំសុកចាសួស្តីចាខ្ញុំសូមហៅឈ្មោះបងប្អូនតិចណាបងប្អូនអធិស្ឋានពេកទោសចារៀបសួរបងប្អូនចាសួស្តីសួស្តីបងប្អូនចាសមូវ៉ាន់ បងសេងរតនាបងធំយើងអូសម្ដេចបងចាជំរាបសួរសម្ដេចបងចាជំរាបសួរអូម្ចាស់បងព្រាមបងលីពឿងចាសម្ដេចព្រាមបង សុខទុក្ខយ៉ាងណា ដែរហើយ ព្រាមបងបងលីពឿងណាលីពឿងមកអរគុណ Good morning បងលីពឿងអី morning ពួកយើងនេះម៉ោង3ហើយបងសម្ដេចដែលលេអុយជំរាបសួរចាថ្ងៃនេះម្ចាស់អូនទាំងពីរបើចាមានយុទ្ធនាការមួយធ្វើចង់ធ្វើជីកំប៉ុក ព្រោះវាដល់ខែក្តៅហើយត្រូវការជីកំប៉ុកអញ្ចឹងប្រមូលសម្រាមមកធ្វើជីកំប៉ុកថ្ងៃមុនហ្នឹងធ្វើម្សាឲ្យអត់តាន់អស់ឥឡូវហ្នឹងប្រមូលពនៅអឺរ៉ុបហ្នឹងមានសោត3 4ក្បាលទៀតចង់បង្ហើយយកមកកាប់ច្រាមធ្វើជីកំប៉ុកអីគេជីកំប៉ុកជីកំប៉ុកជីដាំដំណាំដាំអីដាំដាំដាំសាឡាត់ដាំអីហ្នឹងថាជីកំប៉ុកយ៉ាជីកំប៉ុកជីគេមកជីជីគេញ៉ាំគេចុកអីជីកំប៉ុកគេមកយក ចាមកគេជីគេញ៉ាំអាជីដាំដំណាំជីកប៉ុកយើងអឺចេះថ្ងៃនេះបងប្អូនអរគ្នាយើងចូលរួមអរគ្នាចូលរួមមតិណាជជែកគ្នាក្នុងនាមយើងប្រើសិទ្ធិជាពលរដ្ឋណាសិទ្ធិជាពលរដ្ឋយើងចំណែកជជែកគ្នាជំនុំគ្នាខ្មែរយើងជំនាន់ដើមណាគឺថាចាស់ចាស់ក៏ច្រើនមិនថាចាស់មិនថាក្មេងនៅ ពេលទំនេរពីការងារឬក៏នេះចឹងពេលជុំគ្នាចឹងគាត់តែងជជែកគ្នានិយាយគ្នាអំពីរឿងសង្គមជាតិ សិទ្ធិនៃពលរដ្ឋយើងប្រើសិទ្ធិយើងជាប្រជាពលរដ្ឋណាយើងយើងយើងយើងនិយាយគ្នារស់នៅក្នុងសង្គមមួយយើងត្រូវដឹងលឺរឿងសង្គមអញ្ចឹងយើងថ្ងៃនេះយើងចូលមកទៅចែកគ្នាដោយសារឥឡូវវាសម័យកាលនេះវាជឿនលឿនហើយគេលែងអង្គុយទៅចែកគ្នាតាមផ្ទះហើយឥឡូវហ្នឹងគេទៅចែកគ្នាតាមបណ្ដាញណាអ៊ីនធឺណិតតាម Facebook តាមអីចឹងទៅដូចខ្ញុំតាម live ចឹងហ្មងអញ្ចឹងបងប្អូនអាចចូលមកទៅជាមួយនឹងខ្ញុំបានហើយអ្នកខ្លះលោកមុនគេនិយាយដើមគ្នាតានឹងផ្ទះក្នុងអីណាតាមតូបផ្សាយតាមអីឥឡូវនិយាយដើមនេះគឺថាបណ្ដាញពិភពលោកយកតែម្ដងបងប្អូនឥឡូវមានការអភិវឌ្ឍរីចម្រើនច្រើនណាស់ណាបងប្អូនសម័យដើមពិសេសស្ត្រីខ្មែរ Good morning បងមិសអាក្តីប្រពន្ធឈ្លោះគ្នាបងប្អូនអត់ទេណាសំបីតែម៉ែឪនឹងចង់ដឹងផង ដល់ឥឡូវណាបងប្អូនណាយឲ្យតែឆ្លោះគ្នាគឺថាបង្ហោះហែកគ្នានៅតាមបណ្ដាញ Facebook សំបីតានាយករដ្ឋមន្ត្រី នឹងក៏ចូលរួមនិយាយលើកយកមកនិយាយដែរណាបងប្អូនខ្ញុំមិនចេះតែនិយាយអត់មានការពិតទេមើលកូនម៉ែដូចជាមានសម្លេងហ៊ុនសែនគាត់និយាយដែរតើម៉ែក្មេកស្រុកខ្មែរយើងអត់មាននាយករដ្ឋមន្ត្រីទេណាគាត់គាត់គឺជានាយកមករដ្ឋមន្ត្រី Facebook នាយករដ្ឋមន្ត្រី អឺស្រុកខ្មែរយើងអត់មាននាយករដ្ឋមន្ត្រីទេប៉ុន្តែហ្នឹងឯងពួកអីនាយករដ្ឋមន្ត្រីគាត់អត់វល់វល់តែធ្វើធ្វើនាយករដ្ឋមន្ត្រីតិច TikTok នាយករដ្ឋមន្ត្រី Facebook តាមដានអុកនោះ អូខេឥឡូវខ្ញុំចាក់សម្លេងនឹងឲ្យស្ដាប់បងប្អូនកុំឲ្យថាខ្ញុំថាអីពីអ្នកម៉ែកូននោះតាដេតាផ្ដាស់ប្រភ្លេចប្រភ្លោចដូចមីមីមីស្បែកក្រៀមមួយនៅឯហ្វ្រាំងឡង់វាថាពួកខ្ញុំនឹងធ្វើតែខ្លួនជេរតែគេឯងដែរបានជេរណាផងជេរតែជនផ្ដាច់ការព្រួយមកមីចោស្បែកក្រៀមគេថាខ្ញុំនឹងធ្វើតែខ្លួននេះ มันมันឡាយក៏ធ្វើខ្លួនចង់ដែរតម្រូវថាទៅចូលចិត្តភាពស្រស់ស្អាតមនុស្សបើថាមនុស្សនៅរស់មកឲ្យធ្វើខ្លួនណាមនុស្សគេមានសុខភាពល្អហើយវាប្រាំប្រហែលប៉ុណ្្នឹងដែរមានសុខភាពល្អឥឡូវណាឥឡូវចង់ចាក់ឥឡូវចង់ចាក់ចង់ចាក់អីហ្នឹងអាអញ្ចឹងធ្វើខ្លួនទៅមានតែស្ដុយអាហ្នឹងហើយអាហ្នឹងណាសុភីសម្លេងហ្នឹងណៃណាសុភីហ៎សុភីសម្លេងហ្នឹងណៃណាកូនម៉ែខ្ញុំខ្សោយតាម Messenger ហ្នឹងញ៉ាំឲ្យម៉ែហ៎ អូខេគិតមិនចង់អីមិនមែនផងកូនម៉ែគេថាហ្នឹងហើយចាជំរាបសួរធីចន្ទរាឥឡូវខ្ញុំខ្ញុំផ្ញើចាសួស្ដីសួស្ដីជំរាបសួរបើចាសួស្ដីសួស្ដីសួស្ដីសិពិលសិពិលសម្លាញ់ចិត្តអើយបើដឹងថាជេហ្មងទៅណាប់ទាំងពីរមីមីមីស្បែកក្រៀមឯនោះឈ្មោះវាស្អីមិនអី ខ្ញុំអត់ចលុះទេមកស្អុយជាប់មាត់ខ្ញុំខ្ញុំអត់ចលុះយល់អត់ពីស្អុយវាស្អុយតែនេះទៅវាស្អុយវាជាចង្រៃដល់ខ្ញុំហ្នឹងហើយអត់និយាយមកខ្លាចចង្រៃដល់ខ្ញុំឥឡូវណានេះសំឡេងហ៊ុនសែនណាកុំឲ្យថាខ្ញុំនឹងជានិយាយលៀបពណ៌មួកកាច់តកោមូតកៀកមូភ្លឺមូកាប៉ែគូតអីណាបងប្អូនលេងហ៊ុនសែនណាគ្នាវាសងំគ្នាកាលកាត់ ឥឡូវកុំឲ្យថាខ្ញុំចេះតែកិត្តកោមូតគីអីណាបងប្អូនស្ដាប់សម្លេងហ៊ុនសែនណានាយករដ្ឋមន្ត្រីតាមដានអោកណូករឿងកម្មកលណាណាកាវើលត្រូវគេធ្វើបាបដឹកគាត់យកលេងគាត់អាហាអត់មានចាប់រាប់ខលខ្វាយទេ ដល់ទៅពេលអញអារឿងគេឆ្លោះគ្នាតាក់តងរឿងហ្នឹងឯណាយកមកនិយាយយើនាយករដ្ឋមន្ត្រីហើយតែចាំស្ដាប់បងប្អូន កាលតែវាត្រូវគ្នាវាសង្កត់គ្នាធ្ងោលហឹក្នុងបន្ទប់អត់ឲ្យអាណាលឺអត់ទៅវាតោះគ្នាផ្អើលមកប្រទេសហើយផ្អើលសកលលោកទៀតក្នុងនោះមាននាយករដ្ឋមន្ត្រីមួយមានមានហ៊ុនសែនមួយដែរអត់ណាម៉ៃកាពេសុកសិនដាច់ដាច់ចោលហ៊ុនសែនខ្ញុំហើយចៃ Facebook តាម24ម៉ោងលេងស្ដាប់មើលព័ត៌មានខ្ញុំអត់បានឃើញគេជេរបចោលគ្នា តែជនយល់រំទៅតែតាមមិនក៏លឺសូរនិយាយចូលទៅមើលទៅឆែកមើលហើយហើយនយោបាយចោលយុទ្ធមន្ត្រីហ៊ុនសែនមិនក៏ដឹងសង្ស័យទៅក្រុមក្រែគេហ្មងដឹងគេធ្ងោអាម៉េចក្មេកអាចតាមហ្នឹងតាមតាមតាមហ្នឹងអឺហើយមិនមានអារម្មណ៍ហើយសម្ដេចដៃចៅហើយមានអារម្មណ៍ចាលោកមើលគេបាទមានអារម្មណ៍ហើយបាទអត់ភ្លេចការងារអលេងបាច់ធ្វើការទេចាលោកមើលគេអត់មានអារម្មណ៍អីហ្នឹងហ៎ត្រឹមត្រូវច័ន្ទតារារាមា ហ៊ុនសែនលួចប្រពន្ធគេគឺប្រសិទ្ធពីលកាហ្នឹងណាហើយពេកខ្ញុំសងខ្ញុំខ្ញុំសង្ស័យហ៊ុនសែនគាត់កើតជំងឺ គេហៅថានៅនេះគេហៅថាអាចជំងឺស្អីគេនោះដូចថាជំងឺការរោគចិត្តការរោគចិត្តហ្នឹងហើយមានមនុស្សប្រុសប្រុសខ្លះកើតរោគចិត្តដើរលោបមើលគេដើរអីស្ដាប់គេអីចឹងចឹងកើតរោគចិត្តហ្នឹងហើយសង្ស័យហ៊ុនសែនកើតរោគចិត្តដែរហ្នឹងហើយតាមលោបមើលគេអាណាសេងីអូនបងអាណាធ្ងោណាដឹងធ្ងោ ណារឿងណាញ៉ែគ្នានៅណាតាក់តងគ្នាណាហ៊ុនសែនដឹងទាំងអស់លះអត់ទេណាចង់តាក់តងណាត់គ្នាជួបគ្នានៅណា អូតែណាទប់លេខប្រមាណហ៊ុនសែនដឹងទាំងអស់ប៉ុន្តែពលរដ្ឋខ្មែរណាពលរដ្ឋខ្មែរត្រូវតកែក្រុមហ៊ុនធ្វើបាបចំកដាពីក្រុមហ៊ុនសែនអត់ដឹង ណាមិនទេណាកាវើធ្វើបាបកម្មករនៅចំកណ្ដាលទីក្រុងភ្នំពេញហ៊ុនសែនអត់ដឹងអត់មើលឃើញដឹកយកទៅដាក់ចោលណាបង្អត់បាយបង្អត់ទឹកបង្អត់អាហារហ៊ុនសែនសម្រេចមេការឈឺចាប់របស់បងប្អូនអត់ដឹងបាក់ថែមទាំងបណ្ដោយឲ្យពួកអអ ுக ្រិតជន ពួកអាឆ្កែចចកពួកអាបេះដូងដេរឆានពួកអាបាតដៃទី3ទៅវាយធ្វើបាបគាត់ទៀត បងឯងតាំងតោពីក្រោយឡើងពី7ហើយបងឯងណែថាមិនបិចណែថាមិនបិចដល់ណាលេងគ្នាជាមួយហ៊ុនសែនហ្នឹងប្រយ័ត្នប្រយ័ត្នបែកការតែហ៊ុនសែនហ្នឹងហឺក៏អត់បានទេតានឹងបានទេការរົບចិត្តដល់ទៅលោកមើលគេហ្នឹងឯងស្រីស្រីដូចគ្នាអញ្ចឹងណានៅមួយទឹកមួយផឹកអីមើលប្រយ័ត្នតែមែនទេនៅស្រុកខ្មែរក៏ចូលចិត្តមួយទឹកអា ចង់ពងចង់អីណាប្រយ័ត្នឲ្យត្រឹមត្រូវតាហ៊ុនសែនបានទេទំនឹកសំបីសំបីតាណាចូលបន្ទប់ទឹកអាម៉េចទៅលួចអើតមើលមិនហ៊ុនសែនលើកយកមកនិយាយដែរណាទៅលួចលួចអើតមើលពីគេពីក្រៅមិនហ៊ុនសែនលើកយកមកនិយាយថាមានអាណាណាទៅលួចអើតមើលគេជុះនំនៅក្នុងទឹកទឹកគេទៅដឹងក្នុងទៀតណែហើយទៅយូររំត្រីដល់ស្នាក់នឹងហ៎ហ៊ុនសែន នេះអត់ដាក់ដល់គេទៅអត់មិនហើយមិនទៅឈរអែបអែបណាម្ដងម្ដងគៀននោះក៏អីប្រាប់ថាកូនសែនការរកចិត្តហ្នឹងហើយបើបើតាណាគេណាតាណាគេអីលើកូនកំមុំយកទៅឲ្យដល់លើក្រែហ៊ុនសែនមិនស្រក់ទាំងងាត់ទេតែលោកសែនស្រក់ធ្លប់ខ្ញុំពេលលឺសំឡេងគេនិយាយអារឿងហ្នឹងខ្ញុំអស់ស្នាយតើអីមានហើយវាអាមិនវាទៅលួចមើលគេនោមចង់ឆែកប្រាប់លួចមើលគេនោមហ្មងហ៊ុនសែន អើយលោកហ៊ុនសែនលោកហ៊ុនសែនណែណាណាណាគេយកហ៊ុនសែនធ្វើជាចារកម្មល្អថាសលេងលេងណាថាថតបានតែម្ដងតែញីអូនបងឯប្រយ័ត្នប្រុសប្រុសណាដែលលួចផិតប្រពន្ធផិតអីស្រីផិតប្តីអីប្រយ័ត្នហ៊ុនសែនតាមស៊ីនេះស៊ីនេះចូលមកចែកលេងស៊ីនេះចូលមកពេលវេទកាវេទកាវេទកាសេរី អាចចូលមកចែកលេងបានស៊ីនេះចូលហើយចូលក្នុងបានហ្នឹងហើយ ហ្នឹងហើយដាក់អូខេមកហ្នឹងហើយឥឡូវគិតមើលណាបងត្រឹមត្រូវជើហ៊ុនសែនកាត់រោគចិត្តមែនមើលហ៊ុនសែនធ្វើវេទិកាមួយទៅសួររឿងគូសង្សារគេមួយនោះណាស្រឡាញ់គ្នាកើញ៉ែគ្នាមិនអាទូនីតិនាយករដ្ឋមន្ត្រីអត់មានសួរអំពីជីវភាពគ្នាការរស់នៅ គ្នាយ៉ាងម៉េចទៅសួរឯណាប្រវត្តិស្នេហាញ៉ែគ្នាមិនអានឹងគេជំពាល ដូចចាំថានៅហ៊ុនសែនក៏អត់មានចាប់អារម្មណ៍រឿងអីក្រៅពីសេចទេតាំងតែតាហ៊ុនសែនធ្វើឲ្យសេចអីសេចសាសចឹងអាចត្រូវហ្នឹងហើយធ្វើនាយករដ្ឋមន្ត្រីសេចសាសអាចត្រូវមិនអាចធ្វើនាយករដ្ឋមន្ត្រីស្អីគេអឺធីធីចន្ទរារាមាដាក់ស្អីគេសេហាលអូនេះសំលេងកាត់រោគចិត្តដល់ស្អីគេទេ សីហាអូនចាំទៅដើរថតសម្លេងគេអីគេហ្នឹងណាលួចថតសម្លេងគេលួចលបមើលគេលួចតាមដានគេអាសីហាអូអាសីហាហ្នឹងអើសីហាអាហ្នឹងអើសីហាចាអញ្ចឹងចាហ្នឹងណែអ្នកណាគេចង់អ្នកណាគេចង់ឡើងបងឡើងបនឡើងសាក់ឡើងផ្កាយអីណាហ្នឹងហើយធ្វើជាមួយទឹកចំពងចង់អីធ្វើជាលឹបលោលឹបលោហ៊ុនសែនលួចលួចមើលទៅអាគាត់មានអារម្មណ៍ទៅអាហ្នឹងបានឡើងបនឡើងសាក់ឡើងផ្កាយឡើងជាវហើយ ត្រឹមត្រូវហ៊ុនសែនគឺជាប្រភេទចាស់តណ្ហាក្រាស់ណា គឺជាគេហៅចាស់មានតម្រេចឹងមានតណ្ហាក៏រោគចិត្តដើរទៅលួចមើលចឹងឯងសង្ស័យចៅឯងចូលចូលចូលបន្ទប់ទឹកជុះនោមជុះអាចអីមួយទឹកអីនោះលួចមើលសង្ស័យណាតានោះសង្ស័យប្រកាសរោគចិត្តអញ្ចឹងណាអាតានោះមាន បញ្ហារោគចិត្តតើទៅគិតតែរឿងចឹងអញ្ចឹងអត់មិនទៅពុនទៅឆ្លុះគ្នារឿងលើក្រែលោកមកចូលផ្លុក អឺហើយគ្រាន់តែគ្រាន់តែណាគេនឹកស្អារឿងខោខ្លីគាត់ល្អគាត់យកមកនិយាយទៀតគឺថាអារម្មណ៍គាត់នៅតែម្ដងគាត់ទេយើងសុំនិយាយរឿងខោខ្លីល្អណាខ្ញុំអត់មានខ្វល់ទេព្រោះខ្ញុំមានប្តីមានកូនពីរហើយអាតាក់តងរឿងចង់ចាស់នេះជារឿងធម្មជាតិគេថាអញ្ចេះទៅយករឿងឯណាអត់មានថាឯងឈរសង្ហាអីតែគិតណា ខោខ្លីឯងល្អគេមិនមែនថាខោខ្លីតាហ៊ុនសែនឯងល្អទេគេថាទូលខោកាច់កកងក់ ឲ្យយល់ថាហ៊ុនសែនឯងឡើងទូខោកាច់កកកងក់ឲ្យយល់ផងគេមិនថាខោខ្លីអត់ទេហ្នឹងហើយគេថាអតតនោះវាកាច់កកងក់ក្នុងហ្នឹងវាលាករឹបពេកដល់ចាំចេញក្រៅដកដង្ហើមហែទឹកដែរហ្នឹងហើយចេញមកណាក្បាលកញ្ចាស់ប៉ុណ្្នឹងហើយនេះញ័រហើយសៀកខោទឹកនោមផងអីផងនោះលោកអើយលោកតែធ្លាប់ញ៉ាយហ៊ុនសែនមិនដែលធ្លាប់ញ៉ាយគ្នា យួនលើកបន្ទប់ឲ្យកាន់អំណាចថែមឲ្យប៊ុនរ៉ានីបងសូហ្វីក៏លងហ៊ុនសែនលងដែរអើយបងលោកហ៊ុនសែនក៏មិនមែនលងបងទេហ្នឹងហើយតើបងធ្វើប្រផិតប្រផៅឲ្យគាត់លោបមើលហៀទឹកមកខ្លាំងចិត្តដាច់ខ្យល់អីបងមិនសាច់បងមិនសាច់ឯងសួរសួរខ្ញុំសួរថាឬឬសូគេថាអនឡាញប្តីហើយ អ្នកណា ប្រាប់ថាអ្នកណាប្រាប់ថាថាអូនលេងប្តីតែអូនអូនមិនលេងទេហ្នឹងហើយអឺលោកហ៊ុនសែនខ្ញុំជំនាញជំនាញតែចាំខ្ញុំជ្រៀងធ្វើកាយវិការតាមខ្ញុំហោះម៉ែឆ្មៃហាមជ្រៀងណាលេង ប្តីប្រយ័ត្នហ៊ុនសែនមកលបមើលកុំមិនសោះណា ណាបងអូនស្រីនេះឈ្មោះអីគេថាប្រពន្ធរបស់ជីងចាក់អត់ខ្ញុំទៅបើកមើលលឺសូវហ៊ុនសែននិយាយចឹងទៅក៏ពិសេសដាក់ជីងចាក់មកព្រោះកោបកាច់យកណាក៏ចូលមើលទៅតើវាមានរឿងអីជាមួយជីងចាក់ជីងតុកកែនោះសាប់តែឃើញអូមានរឿងចឹងផងហើយដល់ទៅពេលចឹងទៅខ្ញុំចូលមកអីចាំប្រពន្ធក៏ស្អាតម៉េចណាប្រពន្ធស្អាតនោះស្អាត ញ្ចឹងបានន័យថាហ៊ុនសែននឹងសង្ស័យអូអត់រួចទេមីអូននេះមីអូនមិនស្អាតមឹងមឹងហើយចាអាជីចាក់ទុកឯងហើយឈួតទេបានពូនស្អាតមឹងមឹងឲ្យរបបចេញពីដៃអឺមនុស្សប្រុសប្រុសខ្មែរមនុស្សប្រុសស្រុកខ្មែរនឹងធ្វើតាមហ៊ុនសែនធ្វើតាមពួកអពុនតាមនឹងឲ្យឲ្យជំនាញស្រីទៀតនៅមានអារម្មណ៍ទៅក្រៅទៀតងាប់ហើយហើយបកែរោស៊ីទៀតឯតរណាបានពូនស្អាតហើយបកែរោស៊ីម៉ងម៉ងលោកព្រះយូយូមានអាស័យយោមកគឺជាបកែបងប្អូន ងុលកចាក់ងុលកអាណាមានពុននេះមានពុនចុកងុលកកញាត់ដកដុតចោលដើរអឺ3 3ថ្ងៃមុនមានបងប្អូនយើងមួយថ្ងៃនេះថ្ងៃនេះចូលមកវាចូលក្នុងប្រធានបတ်មួយរៀងរឿងវល់ទៀតបងប្អូនពីនេះពីនោះហើយចង់រិះគន់អំពីសង្គមខ្មែរផងដោយសារយើងមានរដ្ឋមន្ត្រីវល់អញ្ចឹងអឺពលរដ្ឋក៏រៀងវល់តាមនឹងដែរថ្ងៃនេះគឺនិយាយលេងហ្មងបងប្អូន មានគេផ្ញើវីដេអូមួយមកឲ្យខ្ញុំមើលគេនិយាយពីខ្ញុំពីអ្នកម៉ែកូននេះគេហៅកភីកភូហើយពេញចិត្តឈ្មោះនឹងទៀតហ្នឹងណាខ្ញុំស្រឡាញ់ទៅឈ្មោះនឹងកភីកភូខ្ញុំស្រឡាញ់តែកភីកភូហ្នឹងពេញចិត្តទៀតហើយដឹងហើយណាគេដាក់ឈ្មោះខ្ញុំពីអ្នកហ្នឹងប៉ុន្តែអត់ទេខ្ញុំអរគុណនាតាសមោមឥឡូវដូចចង់ភ្លេចចង់នឹកមួយហ្នឹងតើណាគេអាសមោមគេអូអាឃើញរៀនរត់ហ្នឹងហ្នឹងហើយ អាចេកអាចេកគេដាក់ឈ្មោះអីទាំងពីរអ្នកនឹងថាកភីកភូមហ្នឹងហើយអាឃើញឥណ្ឌារត់ហ្នឹងហ្នឹងអានោះឥណ្ឌាទាំងលើឥណ្ឌាទាំងក្រោមហើយមិននិយាយប្រវត្តិឥណ្ឌាទេកបាទកុំនិយាយហ្នឹងហើយទេមកបងមើលគាត់អត់ដឹងទេតែគេមកគេថាចេះគេថាអូមើលណែបើគេស្លៀកពាក់គេថាអីថាពួកខ្ញុំនឹងស្លៀកពាក់ក៏អាវអីបាទមើលណែបើគេស្លៀកពាក់អញ្ចឹងណា ដាក់អឺណាហើយនឹងទៀតសំខាន់ខាងកដាប់ហ្នឹងសភងកដាប់គេមកអួតក្អៅគេអូយមើលថ្ងៃណាខ្ញុំអួតក្អៅវិញស្លៀកសរងខ្មែរអាវខ្មែរជប់កសែងខ្ញុំខ្ញុំមិននិយាយបើបើពីណាស្លៀកពាក់ខ្មែរមកអួតខ្ញុំខ្ញុំច្នៃគេណាពិសេសស្លៀកពាក់ខ្មែរពាក់អាវខ្មែរមកអួតខ្ញុំស្រឡាញ់ណាហ្នឹងហើយខ្ញុំហ្នឹងហើយហូលប្រមួងណាបងប្អូនខ្ញុំស្រឡាញ់ណាខ្ញុំស្រឡាញ់មែនតែនហ្មងខ្ញុំស្រឡាញ់ហូលប្រមួងណា តែបើគេស្លៀកពាក់ហូល ខ្មែរហើយស្អាតខ្ញុំចំណែនហើយអ្នកដែលឃើញខ្ញុំស្លៀកស្អាតហើយដែលខ្ញុំស្រឡាញ់បំផុតស្រីតូចចំណានស្លៀកហូលប្រមូលស្អាតណារៀងគាត់ហើយមកទៅសំសាឡូនស្អាតណាឬក៏ហើយមួយទៀតខ្ញុំឃើញអ្នកគេមានលុយមានលុយខ្ញុំទៅស្លៀកស្លៀកស្លៀកគេគេមានលុយគេដបូមខ្វែងគេដបូមចង្កេះគេដបូមខ្ទេចអស់គេធ្វើខ្ទេចអស់ហើយពួកហ្នឹង ធម្មជាតិទេស្អីក៏ដោយតែដូចខ្ញុំពីរនាក់នេះគ្មានបូមអីទេណាក្រៅបូមទឹកធ្វើម៉េចណាទឹកជុំផ្ទះជុំអីហ្នឹងនិយាយរឿងវាបងប្អូនគាត់ថារឿងវាអឺអត់ទេប្រៀបអីបង ួស្ដីបងព្រីប៊ីនបងព្រីប៊ីនរត់ទៅបងឡើងទៅអាមេរិកមួយពួកខ្ញុំបងខែ8ពួកខ្ញុំទៅវត្តភ្នំសេរីដើម្បីទៅចូលរួមអឺទៅភ្នំសេរីហើយនឹងទៅលូវែលទៅចូលរួមបាត់អ៊ំទូកនៅលូវែលអញ្ចឹងតែទៅទៅទាំងអស់នេះបងតោះអូខេខែនេះខ្ញុំពួកខ្ញុំ គឺចង់មកបំផុសនៅស្មារតីរបស់បងប្អូនឲ្យចូលរួមទាំងអស់នេះគិតអំពីរឿងជាតិណាឲ្យបងប្អូនចូលរួមទាំងអស់គ្នាពួកអីរដូវបោះឆ្នោត ភូមិឃុំសង្កាត់ទទួលហើយអារម្មណ៍កម្ពុជាជាងទៀតទេសូមបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាកុំប្រហែសកុំប្រងើយកុំកន្តើយព្រោះឥឡូវនេះពីពីមួយថ្ងៃទៅមួយថ្ងៃមួយអាទិត្យទៅមួយខែមួយខែទៅមួយឆ្នាំភាពសាហាវខូខើយងខ្នងរបស់ជនផ្ដាច់ការហ៊ុនសែនវាកាន់តែសាហាវទៅសាហាវទៅតែម្ដងហើយបងប្អូនឃើញទេបណ្ដោយខ្លួនឯងធ្វើបាបពលរដ្ឋខ្លួនឯងមិនអស់ចិត្ត ហ៊ានបើកបណ្ដោយឲ្យជនបរទេសមកធ្វើបាបពលរដ្ឋខ្លួនឯងទៀតដំបងធ្វើបាបពលរដ្ឋខ្លួនឯងដល់ខ្លួនឯងណាឥឡូវបើកដៃឲ្យជនបរទេសធ្វើបាបពលរដ្ឋខ្លួនឯងពលរដ្ឋជនបរទេសមកធ្វើបាបពលរដ្ឋខ្លួនឯងហើយអត់ការពារទេបែរជាចូលរួមណាជាមួយនឹងជនបរទេសបើកដៃឲ្យជនបរទេសធ្វើបាបពលរដ្ឋខ្លួនឯងទៀតបើបងប្អូននៅតែប្រងើយកន្តើយនៅតែបណ្ដោយឲ្យជនផ្ដាច់ការនេះបន្តដឹកនាំប្រទេសតទៅទៀត វាស្នាបងប្អូនណាពេលនឹងឈឺចាប់ប៉ុណ្ណឹងអនាគតកូនចៅរបស់បងប្អូនតទៅមុខទៀតឈឺចាប់លើសបងប្អូនទៀតឥឡូវនៅ មានឈ្មោះថាកម្ពុជា នៅមានឈ្មោះថាជាម្ចាស់ប្រទេសតើអនាគតទៅណាកូនចៅបងប្អូនណាមិនខុសពីកម្ពុជាក្រោមទេ គឺជាជនជាតិភៀកតិចនៅលើ ទឹកដីកំណើតរបស់ខ្លួនឯង អានឹងវាកាន់តែឈឺចាប់កាន់តែម៉ាស់ថែមទៀតបើបងប្អូនអត់ចូលរួមគិតគូរពីរឿងប្រទេសជាតិនៅតែបង្ើយកន្តើយនៅថាំងទៅខ្វល់អីទេទុកឲ្យអ្នកនយោបាយគេគិតគូរទៅយើងកុំរវល់ប្រទេសជាតិមួយ ដែលពលរដ្ឋមិនចូលរួមគិតគូរអំពីរឿងសង្គមជាតិយុវជនបង្ើយកន្តើយមិនចូលរួមគិតគូរពីរឿងប្រទេសជាតិគឺជាប្រទេសដែលភ័យស្រួយបំផុតណាបងប្អូនអញ្ចឹងសូមបងប្អូនកុំបង្ើយកន្តើយកុំថ្វេប្រហែស កុំឈួតបង្វែងនឹងអំណោយបោកបញ្ឆោតតែមួយពេលរបស់ជនប្រកាហើយសុកចិត្តលក់អដំកតេលក់ឆន្ទៈរបស់បងប្អូនខ្ញុំសូមចិត្តបងប្អូនប៉ុណ្ណឹងខ្ញុំនិយាយនិយាយខ្ញុំឲ្យបានឲ្យបានងើបមុខយត់មានមើល comment ទេឥឡូវត្រូវរៀនណារៀនផ្លាស់ប្ដូរអិរិយាបថនិយាយបដាឲ្យមើល comment បដាគេលោមានបងប្អូនយើងខ្លះគាត់បានមាន comment ល្អល្អអញ្ចឹងអាចយកមកធ្វើជាប្រធានបទនិយាយបានចា ស្លៀកអឺស្លៀកស្អាតនាងបវរកញ្ញាខ្មែរដែរដោះយាអឺអូឈីលីនោះឯងនាងនឹងដល់ដល់បាសក់ហ្មង ចេញមកគឺថាអូអាសេពេលវីដេអូរូបខ្ញុំទៅកាត់តយកទៅបាយផាតដែរសល់អាវផ្សិលមិនសល់ថ្ងៃរោបទៅឆ្អៀតហ៎សារងអឺខ្ញុំខ្ញុំក៏ឆ្លាញ់ដែរសារងសារង ខ្ញុំស្រឡាញ់សរងស្លៀកសរងស្លៀកសរងរបៀបខ្មែរខ្ញុំមិនតស្លៀកពាក់របៀបខ្មែរខ្មែរតែខ្ញុំស្រឡាញ់ជាងគេគឺស្លៀកពាក់របៀបហូលប្រមួងណាហើយស្លៀកសរងស្លៀកអីហ្នឹងខ្ញុំស្រឡាញ់ស្លៀកចឹងចឹងខ្ញុំចូលចិត្តមែនខ្ញុំស្រឡាញ់មែនតាខ្ញុំចាំមើលចាំឲ្យអ្នកសុខខ្មែរផ្ញើសរងឲ្យមកទៅខ្ញុំយកមកកាត់យកមកដេរទៅស្លៀកពាក់ឡាយខ្ញុំស្រឡាញ់ចឹងចឹងខ្ញុំស្រឡាញ់ហើយយើងអាចកែច្នៃអូនមិនលក់ក្បាលទេបង អូសួស្ដីអាលក្ខបាត់ដំបងសុខសប្បាយជាទេអូនសំឡាញ់និយាយបានត្រឹមត្រូវណាស់បងស្រីធីតាចាអរគុណដូចគ្នាចាបញ្ចឹងហើយខ្ញុំសូមឲ្យបងប្អូនគិតគូរគិតគូរពីវាសនាប្រទេសជាតិយើងការដែលបងប្អូនចូលរួមណាគិតគូរអំពីវាសនាប្រទេសជាតិចូលរួម ដឹងឮពីរឿងនយោបាយគឺបងប្អូន កំពុងចូលរួមណារៀបចំវាសនាអនាគតកូនចៅរបស់បងប្អូនដែរហើយនឹងខ្លួនបងប្អូនដែរ នៅពេលដែលបងប្អូនដឹងឮពីរឿងសង្គមជាតិដឹងឬពីរឿងនយោបាយពីច្បាប់ទម្លាប់ ពួកមានអំណាចវាអត់ធានធ្វើបាបបងប្អូនទេតែដោយសារបងប្អូនពង្រើយកតៅចេះតែបលែងចឹងហើយបាទលើពួកវាធ្វើតាមអំពើចិត្តទ្រឹស្ដីវាចេញមកហេមន្ត្រីរាជការគឺជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋដែលឃើញពលរដ្ឋទៅប្លន់នឹងដីរបស់ពួកអាអង្គញាហេបងប្អូនដែលឃើញហេដែលឃើញពលរដ្ឋទៅប្លន់ដីអង្គញាហេអត់មានទេតែអង្គញា ពួកអង្គញាពួកអាមានអំណាចទៅផ្លាំដីពលរដ្ឋពួកមានលុយធ្វើបាបអ្នកអ្នកសត្វខ្សោយថៅកែធ្វើបាបកម្មករពួកនឹងវាហ៊ានធ្វើចឹងចឹងបានដោយសារអ្នកណាដោយសារពួកអអ្នកមានអំណាចនឹងវាបើកដៃវាបើកភ្លើងខៀវឲ្យដូចជាតកែណាកាវើខ្ញុំនិយាយខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងណាហេតុការដែលកំពុងកើតរងហើយណាអាថាកែណាកាវើនឹងវាហ៊ានធ្វើភ្ជុះធ្វើភ្លៀងចឹងដោយសារអ្នកណា បើมันមានហ៊ុនសែននៅពីក្រោយទេតើវាហ៊ានហេខ្ញុំសួរអញ្ចេះគេសុកខ្មែរនឹងសុកមានច្បាប់ហេចូលច្បាប់មកប្រើមកសិទ្ធិនៃការងាររំលោភសិទ្ធិការងារប៉ុណ្ណឹងហើយធ្វើអីវាមិនកើតបែរជាចោតពលរដ្ឋខ្លួនឯងគឺជាអ្នកខុសច្បាប់ទៅវិញធ្វើបាបគ្រប់រូបភាពចាប់ដាក់ឡានដឹកយកទៅដាក់ ចោលបង្អត់បាយបង្អត់ទឹក ប្រើអញសន្តិសុខឲ្យមកវាយធ្វើបាបប្រើភាសាអសរោះប្រមាថមើងងាយប៉ះពាល់នៅកិត្តិយសស្ត្រីភេទកើតគឺថាម៉ាក់ងាយគ្រប់រូបភាពអយុត្តិធម៌ទេបងប្អូនភាពអយុត្តិធម៌ទាំងនោះដែលកើតឡើងក៏ដោយសារអីដោយសារបងប្អូនខ្លួនឯងដែលប្រងើកន្តើយផ្ទៃប្រហែសអត់ចូលរួមដឹងលឺរឿងប្រទេសជាតិបដែបដោយអីពួកអាជនផ្ដាច់ការហ្នឹងវាធ្វើតាមអំពើចិត្តបើចង់ឲ្យបងប្អូនកុំធ្វើប្រហែសឱកាសបងប្អូនមកដល់ហើយ5ឆ្នាំមានម្ដង ណាបងប្អូនសូមកុំធ្វេសប្រហែសការបោះឆ្នោតណាឥឡូវវាបាំងតែមួយខែជាងទៀតទេណាបងប្អូនត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវកុំក្រន់តែប៊ីចេងណាប៊ីចេងសរងលុយ10000 20000បងប្អូនសុកចិត្តលក់ដល់ប្រតិឆន្ទៈខ្លួនឯងខ្វែងឆ្នោតទៅឲ្យគេតែបងប្អូនឈឺចាប់5ឆ្នាំមុនបោះឆ្នោតគេដើរសំពះគេទៅជួយស្ទូងត្រូវគេស្ទូងស្រូវគេទៅជក់បចុកបាយ គេទៅអ៊ូសឹងតែអ៊ូបងប្អូនដើរលេងទៀតណាសពបែបសពយ៉ាងដល់ទៅពេលចប់ពនួងដេញវាយរត់ប៉ៅកម្មកតកម្មការនីមុនបោះឆ្នោតសោះតែអង្គុយបាយជាមួយចាប់បាយដេញបាញ់រត់ប៉ៅបាច់ស្វែងជើងដោយរឿងស្នេហាដែរមុននឹងស្បានគេនឹងតាមវល់លុនតួសុំស្នេហ៍គេអើយណៃរត់គាត់តាមក្រោយគេតែខ្លះធ្វើឆ្កែក៏ធ្វើឆ្មាក៏ធ្វើដែរឲ្យតែឲ្យតែគេស្រឡាញ់ ហើយដល់ទៅពេលគេឆ្លាញ់ហើយ បានកូនតងួនហើយម៉ែមុខនាងនាងរត់តាមក្រោយវិញដដែលណាដូចគ្នាចឹងអូខេចឹងឥឡូវឥឡូវមានបងប្អូនយើងមួយគាត់ចង់ចូលរួមដែរឥឡូវតែទៅគាត់សិនអាអានេះចេះចូលអត់អត់ទេគាត់ដល់ខលគាត់ដល់ខលខលវិញហ៎ហ្នឹងហើយហ្នឹងហើយឥឡូវហ្នឹងគេកំពុងតែនៅតាមស្អីគេអា អូនមិញឆ្ខំមិនមិញគេកំពុងតែឃោសនានៅតាមឃុំអញ្ចឹងឃុំឃុំតាមឃុំតាមឃុំឃោសនាឲ្យរបស់ឆ្នោតឲ្យមានប៉ារបស់គេគេឃោសនាខោទៅជារឿងរបស់គេគេត្រូវតែឃោសនាគេត្រូវនិយាយធ្វើអីចឹងតែសំខាន់គឺលើខ្លួនយើងផ្ទាល់គេយកលុយយកទៅទិញយកសរំបិជែងយកទៅទិញទៅទៅជាកាដូក៏ដោយក៏យកទៅប៉ុន្តែយើងកុំត្រូវឲ្យត្រឡប់មកវិញគឺនឹងសិលឹកឆ្នោតរបស់យើង ពីព្រោះអីអាសរងអាលុយអាបិចេងទាំងអស់ហ្នឹងគឺសិតតែលុយបងប្អូនទេពួកហ្នឹងវាក្បត់ជាតិបំផ្លាញជាតិយកលុយហ្នឹងមកទិញឲ្យបងប្អូនគឺវាយកដូចដឹកចកែវិញចោលលួចរបស់យើងហើយចោលលួចរបស់យើងហើយវាធ្វើយកមកឲ្យយើងវិញវាធ្វើជាចិត្តល្អអាហ្នឹងពួកអាសេពេគឺអញ្ចឹងសិតតែជារបស់របស់បងប្អូនហើយយកទៅហើយប៉ុន្តែកុំបោះឆ្នោតឲ្យវារបស់ឆ្នោតឲ្យវាវាមានអំណាចមកធ្វើបាបយើងដល់ដែរព្រោះអត់បានអំណាចហើយ ណាគឺវាទៅប្លន់ដីប្លន់ទីធ្លាប្លន់កន្លែងណាដែលជារបស់បងប្អូនអីសពបែបយ៉ាងហ្នឹងហើយអត់មានរោគដំណោះស្រាយព្រោះអីវាមិនមែនគឺប្លន់ព្រោះគឺដៃជើងរបស់វាហ្នឹងឯងណាអញ្ចឹងយើងត្រូវតែទទួលយកទៅពីចេងក៏ដោយសរំក៏ដោយអង្គក៏ដោយអ្វីក៏ដោយគឺយកទៅណាគឺជារបស់របស់យើងហ្នឹងឯងព្រោះពួកអីមួយឆ្នាំមួយឆ្នាំគឺខ្មែរយើងគេជំនួយច្រើនណានឹងជំនួយនឹងអង្គការអង្គការសិទ្ធិស្អីគេហៅគេអង្គការរដ្ឋក្រយរដ្ឋក្រយស្អីគេមិនខ្មិច រត់តក្រយស្អីគេមិនភ្នែកអអូខេឥឡូវមានបងប្អូនយើងមានបងប្អូនយើងម្នាក់គាត់គាត់សូមបញ្ចេញមតិក្នុងនាមគាត់ជាពលរដ្ឋខ្មែរគាត់ចង់បញ្ចេញមតិបន្តិចណាឥឡូវកម្មវិធីសិនសូហ្វីឲ្យគាត់បញ្ចេញមតិសូមអញ្ជើញសូមអញ្ជើញអូនចាអឺសូមគោរពនិងជំរាបសួរបងបងទាំងពីរហើយក៏ដូចជាបងបងទាំងអស់ដែលគាត់ចូលមើល live កំពុងតែមើល live នឹងដែរក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ចឹងអឺចិត្តដល់ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសខាងចៅសង្កាត់ឃុំចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំចង់ឲ្យបងប្អូនយើងសម្រេចចិត្តឲ្យបានច្បាស់លាស់ក្នុងការដែលយើងទៅបោះឆ្នោតហ្នឹងហើយអឺយើងមើលកន្លងមកអ្វីដែលយើងទទួលបានពីអំណោយរបស់តែគេចែកឲ្យយើងហើយនឹងសភាពការដែលយើងទទួលបានកន្លងមកគឺវាចំណិត ចឹងខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់គ្នាជឿរើសឲ្យបានត្រឹមត្រូវហើយនឹងចូលរួមបោះឆ្នោតនៅថ្ងៃទី5ខែ6ខាងមុខនេះឲ្យបានគ្រប់គ្រប់គ្នាដើម្បីភូមិឃុំយើងមានសុខសុវត្ថិភាពទាំងអស់គ្នាព្រោះថាភូមិយើងឥឡូវគឺសរោខាងគ្រឿងញៀនមែនតើនៅតាមបណ្ដាភូមិមួយមួយហើយអង្គើហឹងសាក៏ច្រើនហើយអឺវាថា ក្មេងភាគច្រើនគឺគាត់មានបញ្ហាដោយសារថាគ្រឿងញៀនហ្នឹងបានអឺដូចជារំលោភទៅលើកុមារឬក៏មនុស្សវ័យកណ្ដាលអីជាច្រើនដែលខ្ញុំបានជួបកន្លងមកហើយក៏បានឃើញអញ្ចឹងទេខ្ញុំចង់ឲ្យប្រជាពលរដ្ឋយើងសម្រេចចិត្តឲ្យបានច្បាស់លាស់ក្នុងការបោះឆ្នោតខាងមុខហ្នឹងព្រោះអីការគូម្ដងរបស់គាត់នេះមានតម្លៃណាស់ណាមានតម្លៃខ្លាំងមែនតើណា អញ្ចឹងសូមកុំឲ្យតម្លៃនៃការគុំមួយថ្ងៃរបស់ពួកគាត់ហ្នឹងបំផ្លាញនៅផលប្រយោជន៍គាត់5ឆ្នាំគាត់ត្រូវទទួលនៅការឈឺចាប់ចំនួន5ឆ្នាំ5ឆ្នាំ5ឆ្នាំ5ឆ្នាំឥឡូវ40ឆ្នាំហើយបងប្អូនសូហ្វីមានអីចង់សួរទៅបងអូន ស្រីទេនឹងអីចង់សួរថាតើសន្ទុះនៅពលរដ្ឋនៅ តាមឃុំសង្កាត់ហ្នឹងតើអឺនឹងជនគ្រប់គ្រងគណៈគណៈបកភ្លើងទៅតើមានប្រមាណភាគរយពីព្រោះអីអឺ ដែលពួកយើងឃើញថា គេមានការរំខានមិនអោយបោះឆ្នោតឬក៏គេរករឿងគេចាប់ដាក់គុកអីយកលេសមិនអោយយើងឈោះឈ្មោះបោះឆ្នោតហ្នឹងតើមានលក្ខណៈរបៀបណាដែររហូតដល់ពេលនេះនិយាយទៅខ្ញុំស្ដាប់អត់បានទេបងសូហ្វីខ្ញុំស្ដាប់សម្លេងបងអត់បានម៉ែខ្វេជួយបន្តទៀតហើយចាគាត់គាត់សួរថានិយាយមិញចាំអត់អស់ទេអាណា សួរថាតើអានៅតាមឃុំសង្កាត់ហ្នឹងការគ្រប់គ្រងរបស់ពលរដ្ឋខ្មែរនិងគណៈបកភ្លើងទៀនតើមានសន្ទុះរបៀបណាហើយនឹងអមការដែលរករឿងធ្វើទុកទោសមនីងពីពីពីពួក CP ដែលធ្វើមិនឲ្យយើងដូចថាឈរឈ្មោះបោះឆ្នោតរករឿងចាប់ដាក់គុកអីជាដើមតើមានលក្ខណៈរបៀបណារហូតដល់ពេលនេះស្ដាប់តណានិយាយទៅស្ដាប់អត់បានទេបងលឺសំឡេងបងសុភីអត់បានបងអញ្ចឹងអូខេ គាត់ចង់សួរថាអញ្ចេះគាត់សួរថាដោយសារឥឡូវហ្នឹងដោយសារមានការធ្វើទុកមានការគម្រាមកំហែងហើយគាត់ចង់ដឹងថាទន្ទឹមនឹងមានការគម្រាមកំហែងហ្នឹងតើសន្ទុះនៃការគ្រប់គ្រងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរហ្នឹងវាមានសន្ទុះឡើងខ្លាំងក្នុងកម្រិតណាដែរគាត់ចង់ដឹងណាភ្លើងទៀនហ្នឹងហើយគណៈបកភ្លើងទៀនហ្នឹងចាសំជិតដល់ហ្នឹងហើយបងថាឥឡូវយើងមានការរៀបរៀងក៏ដូចជាអឺ មានបញ្ហាជាច្រើនទៅដល់ភូមិសង្កាត់នីមួយនីមួយតែឆន្ទៈរបស់ប្រជាពលរដ្ឋដែលគាត់មានទៅលើគណៈបកភ្លើងទៀនគឺសន្ទុះនៃការគ្រប់គ្រងគឺថាទទួលបានមកគឺជោគជ័យច្រើនមែនតើបងគឺការគ្រប់គ្រងខ្លាំងអ្វីដែលថាយើងរំពឹងមិនដល់ចំណុចហ្នឹងណាបងតែវាលើសវាលើសអ្វីដែលយើងស្មានទុកទៅទៀតអឺ ការដែលយើងរៀបអឺគណៈបកភ្លើងទៀនរយៈពេលខ្លីមែនតើតែការគ្រប់គ្រងរបស់ប្រជាពលរដ្ឋយើងវាពោះវានិយាយថាយើងរំភើបដោយសារគាត់គ្រប់គ្រងច្រើនហើយអឺការដែលមានបញ្ហាគឺច្រើនតែមានតែអ្វីដែលពួកគាត់អត់រៀនថយគឺគាត់នៅតែគ្រប់គ្រងទោះបីមានឧបសគ្គយ៉ាងណាក៏ពួកគាត់នៅតែគ្រប់គ្រងហើយនឹងដើរផ្លូវ មួយនឹងទៅមុខជានិច្ចចាចាបងសួរខ្ញុំសួរមួយចិត្តតិចខ្ញុំសួរទៀតរៀបដាក់ដាក់ហ្នឹងអឺអូននេះបងចង់ដឹងចង់ថាតើមូលហេតុអ្វីបានជាពលរដ្ឋភ្លុកទឹកភ្លុកដីទៅក្រុមគ្រប់គ្រងគណៈបកភ្លើងទៀនហើយគាត់មិនព្រមរងមិនព្រមរងចាំគណៈបកសង្គ្រោះជាតិតើមានមូលហេតុអ្វីអឺมันខុសពីសំណួរម៉ៃក្មេកប្រហែលទេតែវាមានកត្តាអ្វីខ្លះដែលធ្វើឲ្យបងប្អូនយើងនឹងមានសន្ទុះនឹងការគ្រប់គ្រងគណៈបកភ្លើងទៀនច្រើន ហើយគាត់មិនមិនមិនបាច់រងចាំគណៈបកសង្គ្រោះជាតិវាមានកតាអ្វីខ្លះចាសូមជួយបងចានិយាយទៅកតាដែលគាត់មិនរងចាំគណៈបកសង្គ្រោះជាតិហើយគណៈបកភ្លើងទៀនដែលទើបនឹងបង្កើតថ្មីហ្នឹងគឺគាត់អឺឃើញថាភ្លើងទៀនគឺគាត់ជឿជាក់100%បើគាត់មិនជឿជាក់100%ទេអត់មានការវិខាសន្ទុះនៃការគ្រប់គ្រងរបស់ប្រជាពលរដ្ឋយើង កើនសាហាវដល់ថ្នាក់ថាយើងរំភើបហើយនឹងសប្បាយចិត្តតែឃើញប្រជាពលរដ្ឋយើងចូលរួមគ្រប់គ្រងចាអរគុណច្រើនបងអូនស្រីដែលបានឆ្លើយយ៉ាងបោះបាយសុំមួយទៀតមកខ្វេកអូននេះបងចង់ជួយតែទៀតផងឆាប់ឆាប់ឆាប់សិនសិនេះបាទអាមួយនេះចាប់បងចូលលើវិញវាបងអូនស្រី អូខេចង់សួរថាអ្នកសួរបងប្អូននៅក្នុងដែលអ្នកគ្រប់គ្រងភ្លើងទៀនសួរថាមូលហេតុអ្វីបានបងប្អូនមិនរងចាំគណៈបកសង្គ្រោះជាតិព្រោះព្រោះលោកកឹមសខាគាត់បានទៅផ្សព្វផ្សាយតាមមូលដ្ឋានហ្នឹងថាឲ្យកុំគ្រប់គ្រងភ្លើងទៀនឲ្យគ្រប់គ្រងនឹងនឹងគាត់ទៅសង្គ្រោះជាតិទៅព្រោះគាត់កំពុងតែរកដំណោះស្រាយឲ្យចុះហេតុអ្វីដែលបងប្អូនមូលហេតុអ្វីមិនព្រមមិនមិនព្រមរងចាំលោកលោកធានកឹមសខាសួរបងប្អូនក្នុងនេះតែម្ដងទៅឥឡូវឥឡូវសូមសួរបងប្អូន ឥឡូវខ្ញុំពីរអ្នកសួរគ្នាហ្មងឲ្យឆ្លើយហ្មងតាអូខេហើយខ្ញុំសួររួមឆ្លើយមកពួកខ្ញុំទៅលើពួកខ្ញុំនេះនៅខាងក្រៅឆ្លើយមិនសូវបានល្អហើយយើងចូលរួមឆ្លើយទាំងអស់គ្នាឥឡូវខ្ញុំសូមសួរទៅសូហ្វីហ្មងដោយសារយើងដឹងហើយថាគណៈបកភ្លើងទៀននេះមិនមែនជាគណៈទៅឡើងកាត់ឡើងថ្មីថ្មីទេគណៈបកនេះកាត់ឡើងយូរហើយគ្រាន់តែយើងអត់អត់ដំណើរការផ្អាកមករយៈសិនណាឥឡូវទៅតែបើកដំណើរការឡើងវិញដល់ពេលហើយ បើដំណើរការឡើងវិញគ្រាន់តែបើដំណើរការឡើងភ្លាមក្រោយពីសគណៈបកសង្គ្រោះជាតិត្រូវបានគេបិទផ្ទុកណាមិនឲ្យមានដំណើរការរយៈពេល4ឆ្នាំកន្លងមកហើយមេបកជាប់ទៅដិតពោតអត់មានពេលមកធ្វើកិច្ចការជាប់ទៅលេងត្រីជាប់ទៅសុធរអញ្ចឹងហើយធ្វើឲ្យបងប្អូនយើងនឹងដែលនៅក្នុងស្រុកទូទទួលរងនៅអយុធធម៌ដល់ចឹងហើយ វាមានតែតើអ្វីខ្លះដែលបណ្ដាឲ្យបងប្អូននោះនៅពេលដែលឃើញគណៈបកភ្លើងទៀនដំណើរការឡើងវិញហើយគោលការណ៍ក៏ល្អទៀតនោះគាត់ស្ទុះមកគ្រប់គ្រងភ្លុកទឹកភ្លុកដីចឹងតើវាមានកត្តាអ្វីខ្លះតើបងប្អូននោះត្រង់ផលប៉ះពាល់អ្វីខ្លះបានធ្វើឲ្យគាត់មកខ្លាំងម៉េចអូនម៉ែវាជាចម្ងល់មួយមិនថាម៉ែក្មេចក៏ដូចជាបងប្អូនដទៃទៀតមានបងប្អូនខ្លះណាគាត់ក៏ឆ្ងល់គាត់ថាហីមនុស្សស្មានណាសំពិសេសគឺគណៈបករបបក្រុងភ្នំពេញក៏គេគិតថាចេះ ប្រហែលខែសោះមិនអាចធ្វើដល់ ថ្នាក់នឹងទេហើយជាពិសេសថ្នាក់ដឹកនាំថ្នាក់ដឹកនាំគូថារៀបចំរចនាសម្ព័ន្ធណាថ្នាក់ដឹកនាំឃុំភូមិឃុំសង្កាត់គូគូថារុបរុបរុបរុបបានល្អហ្មងតើវាមានកតាអ្វីណា មានកត្តាជាច្រើនចំពោះខ្ញុំមើលឃើញណាហ្នឹងហើយខ្ញុំក៏មិននឹកស្មានថាមានគណៈបកភ្លើងទៀនហើយគណៈបកភ្លើងទៀនចេញមកក្នុងរយៈពេលដែលក្នុងគ្រូជាតិកំពុងតែអឺរាំងស្ទះហ្នឹងណាហ្នឹងហើយបើសិនជាខ្ញុំដូចគ្នាចឹងបើសិនជាខ្ញុំដូចបងប្អូនចឹងយើងដឹងយើងតាមដានព័ត៌មានគឺយើងដឹងគណៈបកសង្គ្រោះជាតិគឺជាគណៈបកមួយណាដែលមានសន្ទុះដែលពួកយើងគ្រប់គ្រងតែដោយសារតែមានបញ្ហាកើតឡើងយើងដឹងទាំងអស់គ្នានិយាយកាត់កាត់កុំឲ្យវិញពេកហ្នឹងហើយហើយដោយសារតែមេ គណៈបកលោកកឹមសខាហ្នឹងគាត់អត់មានធ្វើអ្វីសោះអត់មានទៀមទាត់ដើម្បីឲ្យគណៈបកសង្គ្រោះជាតិឡើងវិញអត់មានធ្វើអ្វីដើម្បីឲ្យគ្រប់គ្រងឲ្យទុកចិត្តមានការកក់ក្ដៅអត់មាននិយាយចឹងគឺអត់ធ្វើអ្វីតែម្ដងគឺគាត់បង្កើតតែបញ្ហាបកពួកគាត់បង្កើតតែបញ្ហាវ័យបហានឹងលោកសំរងស៊ីអាកន្លែងទាំងអស់ហ្នឹងហើយបានបកគណៈបកភ្លើងទៀនគណៈបកសង្គ្រោះជាតិដែលមានពលរដ្ឋជាច្រើនដែលគ្រប់គ្រងលោកសំរងស៊ីគេមិនពេញចិត្តនឹងទង្វើរបស់បកពួកកឹមសខាហើយក៏មិនអាចរងចាំដេកចាំដេកចាំសម្បុកណាដេកចាំសម្បុកឯពង ដូចចាំសម្បុកដូចដូចដូចមេផាក់អញ្ចឹងហើយភ្លើងទៀនដែលត្រូវចេញមកគឺត្រូវតែចេញនេះណាដោយសារតែគណៈបកសង្ឃាតអត់មានមានរឿងអត់ទាន់គេមិនទាន់ឲ្យយើងមានធ្វើដំណើរការដោយសារមេប៉ាក់ដេកថ្ងៃបងណាដោយសារតឡាការកំពុងតែគៀបសង្កត់ធ្វើអ្វីអត់បានអញ្ចឹងហើយគឺគាត់មកគ្នាទៅគ្រប់គ្រងគណៈបកភ្លើងទៀន ណាដល់គណៈបកភ្លឹងទៀងក៏ជាអតីតរបស់គណៈបកលោកសំរងស៊ីអញ្ចឹងហើយគាត់គិតឃើញថាសង្គ្រោះជាតិក៏របស់លោកសំរងស៊ីគណៈបកភ្លឹងទៀងក៏អតីតរបស់លោកសំរងស៊ីអញ្ចឹងទេគោលនយោបាយនិងគំនិតនិងមនសិការក៏មិនខុសពីគណៈបកសង្គីដែរអញ្ចឹងហើយធ្វើឲ្យគាត់ទៅគ្រប់គ្រងគណៈបកភ្លឹងទៀងអ្វីដែលខ្ញុំមើលឃើញគឺអញ្ចឹង អឺម៉ែអរគុណខ្លាំងមែនតើសូហ្វីឆ្លើយបានយ៉ាងក្បោះក្បាយណាគឺថាល្អមែនតើចាតាំងតើបានទៀតថាខ្ញុំចិត្តមិនដាច់ទៅណាចោលបកូនសាខ្ញុំទេខ្ញុំសង្ឃឹមថាទេវតាឆ្នាំនឹងនឹងរកគូកូនខ្ញុំបានឃើញឯបបកែមិនមិនចាគឺថាខ្ញុំចំណងចំណងដៃណាបងប្អូនហើយខ្ញុំក៏សូមចូលរួមមតិជាមួយនឹងសូហ្វីដែរបងប្អូនពេញចិត្តទេនៅចម្លើយរបស់កូនសាខ្ញុំសម្រាប់ខ្ញុំខ្ញុំក៏មើលឃើញមកជ្រុងទៀត ទន្ទឹមនឹងអ្វីដែលសូហ្វីគាត់បានបកស្រាយយ៉ាងក្បោះក្បាយនឹងនៅមានមួយចំណុចទៀតដែលធ្វើឲ្យបងប្អូនយើងកាន់តែមានសន្ទុះនៃការគ្រប់គ្រងឡើងយ៉ាងខ្លាំងក្លានឹងដោយសារតែ4ឆ្នាំកន្លងមកបងប្អូនពិសេសគឺអ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិរងនៅភាពអជីវធម៌ច្រើនណាស់ដែលត្រូវបានរបបក្រុងភ្នំពេញធ្វើទុកបុកម្នេញណាមិនថាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិឬក៏បងប្អូនរបស់ គណៈបកប្រជាជនគឺគាត់រងនៅភាពអយុត្តិធម៌អញ្ចឹងហើយនៅពេលដែលគាត់ឃើញគណៈបកមួយ ដែល មានគោលនយោបាយបំរើឲ្យផលប្រយោជន៍របស់ ប្រជាពលរដ្ឋហើយទី2អ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍កាន់តែខ្លាំងនោះស្ថាបនិកនៃគណៈបកភ្លើងទៀនគឺជាស្ថាបនិករបស់គណៈបកសង្គ្រោះជាតិគឺលោកប្រធានសំរងស៊ី អញ្ចឹងគោលការណ៍នៃការជួយទៅដល់ប្រទេសជាតិក៏ដូចពលរដ្ឋខ្មែរមិនខុសគ្នាប្រមាណទេអត់ខុសគ្នាទេ គឺធ្វើដើម្បីប្រទេសជាតិនិងពលរដ្ឋអញ្ចឹងហើយបានសន្ទុះនៃការចង់បានការផ្លាស់ប្ដូរស្អប់ខ្ពើមនៅភាពអយុត្តិធម៌ចង់បានការផ្លាស់ប្ដូរមួយដល់ពិតប្រកបគូងើបឡើងថាដូចទឹកពុះចឹងខ្ជុកខ្ជុកខ្ជុកខ្ជុកខ្ជុក100អង្សាសេគិតមើលបងប្អូនគិតមើលថាប្រហែលខែសោះ ហើយថែមទាំងសកម្មជននិងថ្នាក់ដឹកនាំរបស់គណៈបកភ្លើងទៀនគឺមានការតស៊ូយ៉ាងបដូរផ្ដាច់គូពួកគាត់តែប្រមាណខែសោះបងប្អូនគិតមើលរៀបចំរចនាសម្ព័ន្ធគូថាបានល្អយល់មែនទែនដាក់ណាដាក់សកម្មជនដាក់បេក្ខភាពហ្នឹងហើយវាមិនសំខាន់ប្រហែលខែប្រហែលខែសំខាន់ដោយសារភ្លើងទៀនគឺជាអតីតរបស់លោកប្រធានសំរងស៊ីដែលគេស្គាល់មកហើយចាប់អាមករយៈដល់ពេលដំណើរការពុបពុបពុបពុបការគ្រប់គ្រងណា ហ្នឹងដាក់អញថ្នាក់ដឹកនាំដាក់សកម្មជនមកលួនមែនតើហ្មងគឺល្អដោយសារតែគណៈបកភ្លើងទៀនគឺជាអតីតរបស់លោកធានសំរងស៊ីអញ្ចឹងទេគេអត់មានគិតច្រើនទេព្រោះអ្នកណាអ្នកណាក៏ស្គាល់លោកសំស៊ីលោកពលរដ្ឋជាច្រើនតែបានទុកចិត្តនិងបោះឆ្នោតឲ្យលោកសំស៊ីបាត់ហើយភ្លើងនឹងសង្គ្រោះជាតិអញ្ចឹងហើយដល់គណៈបកអង្គទៀតមិនទាន់ដំណើរការអញ្ចឹងគេដឹងថាអូអញ្ចឹងគណៈបកភ្លឹងទៀនជាអតីតរងសំទីអញ្ចឹងអ្នកដែលកាន់ជាប្រធានឬក៏អឺស្អីគេមន្ត្រីរបស់ភ្លឹងទៀន ក៏មិនខុសពីលោកសំសៀនគឺគោលដៅតែមួយណាគោលដៅមួយអញ្ចឹងហើយគេអត់មានចាំបាច់គិតច្រើនទេគេអត់មានចាំរងរកពេលវេលាអង្គុយតាមដានមេគណៈបកឬអ្នកសមាជិកអីគឺអត់គឺសិតតែពួកយើងដែលធ្លាប់ស្គាល់បងប្អូនដែលធ្លាប់ស្គាល់មកហើយគឺហ្នឹងហើយកូនម៉ែកូនឯងនិយាយរឿងហ្នឹងម៉ែក្មេងនឹកឃើញដល់ឯអ្នកវិភាគកំប៉ុងជើងធូប56ណាគាត់និយាយគាត់និយាយតាក់ទងរឿងគណៈបកភ្លើងទៀនគាត់និយាយរឿងអីហ្នឹងមុននឹងម៉ែក្មេងនិយាយរឿងហ្នឹងម៉ែក្មេងចូលទៅមើលសំណេរខ្លួនឯងនិយាយបន្តិច ហ្នឹងហើយមកឃើញហ្នឹងហើយអញ្ចឹងហើយគេអត់មានចាំបាច់គិតច្រើនទេព្រោះធម្មតាម៉ៃពេករបស់ស្អីក៏ដោយឲ្យតែមានឈ្មោះល្បីហើយគេអត់មានចាំបាច់បណិតត្រួតពិនិត្យច្រើនទេគឺថាឲ្យតែមានឈ្មោះរបស់ឧទាហរណ៍ឡាមេសេដេស ណាគឺវាមានឈ្មោះល្បីបាត់ហើយអញ្ចឹងទេគឺទិញយកមកមិនបាច់ចាំគ្រប់នេះគឺពួកគេនឹងថាអាមាក់ស្រេះគឺវាគឺវាល្អឬក៏ Opel ឬក៏អ្វីក៏ដោយវាឲ្យតែមានឈ្មោះស្រាប់ហើយល្បីស្រាប់ហើយអញ្ចឹងគេអត់មានចាំបាច់តាមឡានក្រែច្រើនទេណាដោយសារតែដែលឈ្មោះហ្នឹងគេបានត្រួតពិនិត្យគេបានដឹងគេបានលើគ្រប់មជ្ឈដ្ឋានទាំងអស់អញ្ចឹងគេអត់មានចាំបាច់គិតច្រើនដូចកណ្ដាប់បាក់ភ្លើងទៀតអញ្ចឹងដែរណាតែយើងនិយាយតែជាប់ជាប់ដែរជាប់ដែរមិនមែនដោយសារខែហោគេសន្ទុះមានតែ3ខែគេសន្ទុះអីដោយសារតែពលរដ្ឋស្គាល់ហើយយល់ហើយដឹងហើយ ណាពីម៉ាករបស់វាឡានរបស់វាណាចង់និយាយថាម៉ាកឡានរបស់អ្នកស្ដែងគេស្គាល់បាត់ហើយអញ្ចឹងហើយធ្វើឲ្យគេនឹងសម្រេចចិត្តលឿនតែម្ដងណាអាហ្នឹងដែលខ្ញុំយល់ឃើញចាហើយនៅបោករួមបោករួមជាមួយណាបោករួមជាមួយដែលហ៊ុនសែនបញ្ចេញសម្លេងជាបណ្ដាបណ្ដាមក ណាដែលវាយបហាលោកសំរងស៊ីដែលពួកពួកគឹមសខាដែលលក់ក្បាលឲ្យទៅហ៊ុនសែនតែគេទិញទិញយកទៅបំបីបកណៈផ្សេងផ្សេងផ្សេងទៀតអញ្ចឹងពលរដ្ឋក៏តាមប្រាននយោបាយគាត់ដឹងហើយថាស្រុកខ្មែរគ្រប់គ្រងដោយយួនអ្វីក៏ដោយបំបីគណៈបកគ្រប់អញ្ចឹងគឺគឺជាល្បិចរបស់យួនអញ្ចឹងហើយពលរដ្ឋគាត់ទៅណាគាត់ទៅទៅគ្រប់គ្រងគណៈបកភ្លើងទៀនដោយគាត់មានសេចក្តីទុកចិត្តនិងការស្រឡាញ់ពីមុនមកដែរណាម៉ាកដែលគាត់ស្គាល់ឯងចា អូខេអានេះគឺជាសំណេររបស់អ្នក វិភាគកំប៉ុងជើងធូកណាអ្នកវិភាគវល់កំប៉ុងកំប៉ុងជើងធូកគឹមសុកណាអឺហេតុអីបានជាគឹមសុកគាត់តែងតែព្យាយាមមកវាយប្រហារទៅលើថ្នាក់ដឹកនាំសង្គ្រោះជាតិទៅលើ អ្នកប្រជាធិបតេយ្យដូចគ្នាគាត់ខំណាខំបងអើយអឺនិរទេសខ្លួននិរិទ្ធប្រត់ប្រាស់ក្រុមគ្រួសារម្ដាយចាស់ ណាឲ្យកូនរត់ត្រាក់ត្រាក់រហូតមកដល់ស្រុកគេតែ ទីបំផុតឥឡូវនេះគាត់ប្រើភាសាមួយគាត់ថាគាត់ស្ដាយណាស្ដាយដែលរត់ចោលស្រុកឥឡូវមិនតាន់ហួសពេលទេសក់នេះសក់ប្រាប់កំសក់ណាកំសក់កំស្ដាយកូនទៅស្រុកវិញទៅអាចចូលណាអាចចូលស្រុកបានណាឥឡូវខ្ញុំចង់អានសំណេរខ្ញុំចង់អានសំណេររបស់គឹមសក់ហ្នឹងណាសំណេរនេះណាមិនសុំតិចសុំតិចទៀតមិនពេក ហើយមិនបាច់ចាំចេញវីដេអូឃ្លីបសុំទៅហ៊ុនសែនទេអាសំណេរអាការវាយប្រហាររកគ្រឿងរសំស៊ីហ្នឹងយើងគឹមសុកអាចចូលសុកបានយ៉ាងធូរបានលួយបានកាក់បានកាយទៅទៀតបើនិយាយចូលកុំនៅវេទនានៅក្រៅប្រទេសកុំនៅវេទនានៅក្រៅប្រទេសហ្នឹងនាំកូនចូលទៅសុកខ្មែរទៅរស់ស្រួលស៊ីស្រួលទៅណាបាច់ចាំចេញមកទេយើងមិនបាច់ហៅទេយើងហៅតាអ្នកវិភាគ51ទៅគេស្គាល់ហើយណាវាជាប់ឈ្មោះហើយ ស្អីក៏50បូក1ដែរប្រពន្ធលេងក្បាលក៏50បូក1ដែរណាត្រូវបងប្អូនយកអាចគប់ចំកណ្ដាលមកក៏50បូក1ដែរឯងក្មេងខ្ញុំសុំតែបញ្ចប់ឡើងហ្នឹងតិចហេតុអ្វីបានជាគឹមសុកអាសាចេញមកវាយបហារកគ្រឿងលោកសំរស៊ី50បូក1ដែរហ្នឹងណាដោយប្អូនធွာគេនិយាយថាគឹមសុកបានទទួលស្រោមសបុតពីយុគ SA មកបែកស្រាំបដៅគឺស្រោមសបុតគឺជាស្រោមសបុតដែលអាចជាលុយអាចជាអីទៅជួបអាម៉ណែតបានលុយអីហ្នឹងណាគឺប្អូនធွာគេបងធွာគេហ្នឹងហើយដែលប្រាប់ពួកយើងហ្នឹងឯង ណាគឺគឹមសុកគឺបែកឆ្វេងដោយសារតែមានការតំណែងបានទទួលស្រោមសម្បត្តិពី USA មកណាគឹមសុកហ្នឹងហើយអឺចេះព្រោះសំណេរនេះហ่าទៅតាមរយៈសំណេរដែលដែលដែលអ្នកវិភាគ50បូក1នឹងទៅសេមកមើលទៅទៅជាអានឹងគឺថាសរុបសេចក្តីទៅយើងមើលឃើញថាហ៊ុនសែនអត់មានកំហុសអីទាំងអស់ហើយចេះទៀត50បូក1កំពុងតែជួយការពារហ៊ុនសែនហើយចេះទៀតមើលសំណេរនឹងឲ្យច្បាស់ណាកំពុងការពារហ៊ុនសែន ហ៊ុនសែនមានកំហយទាំងអស់លាងខ្លួនដោះសាប៊ូឲ្យហ៊ុនសែនបាញ់ទឹកអត់ឡើងឈ្ងុយឥឡូវខ្ញុំខ្ញុំនេះបងប្អូនខ្ញុំអានសំឡេងហើយពេកទទួលលុយគេហើយគឺត្រូវទៅធ្វើអ្វីដើម្បីតបស្នងសងគុណគេវិញហ្នឹងហើយហេតុអីបានគឹមសុករត់មកអត់មានការងារធ្វើហឹងមានមានលុយផ្ញើទៅផ្ទះម្ដងម្ដងសាររាប់ពាន់5000អីណាហើយមិនមែនផ្ញើចេញពីកងខ្លួនឯងទេអាហ្នឹងបងបងធွာនិយាយប្រាប់ហ៎គឹមសុកហ៎ ខ្ញុំអត់មានខ្ញុំអត់អីខ្ញុំសួររកស៊ីអីមានលុយរាប់ពាន់ផ្ញើទៅស្រុកខ្មែរនឹងឥឡូវខ្ញុំចាប់អារម្មណ៍នេះឥឡូវខ្ញុំតាក់ទងអូមែននឹងចាប់អារម្មណ៍មិនខ្មិចអានេះគឺជាអានេះគឺជា head part ដែលខ្ញុំសុកចេញមកវាយបហាហ្នឹងគឺជា head part ណា head part ទទួលលុយពីគេផ្ញើម្ដងសិ5000អត់មានផ្ញើពីចេញពីកងខ្លួនអីទេឲ្យគេដល់ផ្ញើអត់មកតាមពិតមែនកុមារតាមពិតមែនមែនរឿងវាខ្លាយសង្គ្រាមនៅអឺរ៉ុបទេដោយសូហ្វីនិយាយចឹង វាស៊ីលុយគេវាត្រូវតែធ្វើការឲ្យគេ ញ៉ាពូស៊ីលុយគេត្រូវតែធ្វើការនឹងជាការពិតឥឡូវហ្នឹងខ្ញុំសូមអានសំណេរសំណេរដែលបណ្ឌិត ណាអ្នកវិភាគ50បូក1សរសេរខ្ញុំសូមហៅអ្នកវិភាគ50បូក1តែម្ដងណាអឺបើបងប្អូនរួមជាតិខ្មែរសូមតាមដានមេមេនយោបាយសម្ដេចហ៊ុនសែនមានកំហុសលួចជាតិដើម្បីអំណាចសម្ដេចតេជោធ្វើឲ្យយុសសម្ដេចតេជោហៅហៅពេញហៅពេញឋានន្តរស័ក្តិទៀតតែម្ដង ធ្វើឲ្យប្រទេសខ្មែរក្រីក្រហិនហោចក្តៅក្រហាយប្រឈមអន្តរាយសបាយវៀតណាមទៅវិញឯអាដាមសំរងស៊ីមានកំហុសលើកំណាចឲ្យសម្ដេចហ៊ុនសែន100% 50+1 ហើយពេលនេះសម្រួលស្រោចស្រង់មុខលោកហ៊ុនសែនទៀតនៅពេលឲ្យគណៈបកភ្លើងទៀនចូលរួមបោះឆ្នោតក្រោមការចាត់ចែងទាំងស្រុងរបស់គណៈបកប្រជាជនឯកឧត្តមសំរងស៊ីខំម្ដងហើយម្ដងទៀតហើយនៅតែមិនបង្ហាញបំណងកែខ្លួនឲ្យទាន់ពេល។ ឯកឧត្តមកឹមសុខាមិនតន់ឃើញមានកំហុសធំធំក្នុងការសម្រេចចិត្តលើបញ្ហា ជាតិនិងនយោបាយជាតិទេយ៉ាងណាបើឯកឧត្តមនៅតែបន្តទុនខ្លួនពេកអាចនឹងបាត់ឱកាសចូលរួមការបោះឆ្នោតឆ្នាំ2023ខ្ញុំសម្ដែងទៅលើការបោះឆ្នោតមួយក្រោមក្រោយមានការដំណោះស្រាយនយោបាយមិនមែនលបែងបោះឆ្នោត របស់គណៈបកប្រជាជនដោយក្នុងឆ្នាំ2018និងខែមិថុនា ឆ្នាំ2022នោះឡើយបងប្អូនស្ដាប់ប៉ុណ្ណា ទីបំផុតកំហុសគឺសំរងស៊ីចំណែកហ៊ុនសែនទោះបីសម្លាប់ពលរដ្ឋខ្មែរទោះបីបានបំផ្លិចបំផ្លាញកាត់ដីឲ្យទៅយួនក៏ដោយហ៊ុនសែនឈ្ងុយប្រហើពួកកំសុកខំដូរស្ប៊ូផងដូរក្អែផងឲ្យស្អាតស្លៀកពាក់ចំទីទួយឲ្យហ៊ុនសែនហើយបាញ់ទឹកអប់វាអល់យ៉ាងក្អូបឈ្ងុយដាក់អង្គុយលើជើងពៀនស្វែងគុំកឹប ចំណែកសំរងស៊ីខំធ្វើកិច្ចការខំធ្វើដំណើរខំលះបង់សពបែបយ៉ាង ដើម្បីជាតិនិងពលរដ្ឋបីញាក៏ខ្លាក់ទីបំផុតមានកំហុសហាអាអ្នកវិភាគ 50+1 បងប្អូនមើលសំណេរនឹងឲ្យបងប្អូនពិចារណាណាខ្ញុំមើលឲ្យខ្ញុំពិចារណាខ្ញុំថាអើអាអ្នកវិភាគ 50+1 ហើយបើថាឈួតឲ្យចំឈួតទៅព្យាបាលទៅនៅក្មេងណាអាចរកប្រពន្ធបានទៀតហើយក្មេងហ៎ ប៉ុន្តែបើយកប្រពន្ធមកបកើតកូនឈួតមកពិបាកណាមកម៉ាក់នឹងអីអឺពួកអននេះវាមិនអាចនិយាយធ្វើមិនក្តៅឲ្យខ្មែររួបរងគ្នាបានទេណាពួកអីគឺជាដូចយើងនិយាយជារឿយរឿយអញ្ចឹងណាដូចមានខ្សក់ចឹងហ្នឹងមិនមែនជាអ្នកបណ្ឌិតនយោបាយឬបណ្ឌិតស្អីគួរអស្ចារ្យទេវាអត់មានអីគួរអស្ចារ្យទេណា វានិយាយអ្វីក៏ដោយឲ្យតែវាដូចថាខ្មែរបាក់ទឹកចិត្តពលរដ្ឋអមដូចថាអស់សេចក្តីទុកចិត្តនឹងលោកសំស៊ីអារឿង50បុកមួយតាំងពីចំនួនអ៊ីធ្លាណាមកអានឹងវានៅកប់នឹងខួរក្បាលវាឡើងជ្រុះសក់អស់ហើយវានៅកប់ជ្រៅពេកនឹងខួរក្បាលវាអញ្ចឹងវាត្រូវតែនិយាយនិយាយហើយនិយាយទៀតនិយាយទៀតដើម្បីឲ្យអា50បុកមួយចេញពីខួរក្បាលវាសុំឆ្លើយមួយសិនសុំឆ្លើយតែមួយឯងអឺខាហាកំពើត ភ្លើងទៀនមិនមែនបំភ្លឺផ្លូវគណៈបកប្រជាជនទេភ្លើងទៀនបំភ្លឺផ្លូវប្រជាពលរដ្ឋបំភ្លឺផ្លូវប្រជាពលរដ្ឋខ្មែរពលពលរដ្ឋខ្មែរលោកកំពុងបំភ្លឺខាងណាភ្លើងភ្លឺបំភ្លឺពីមិត្តគាត់ចង់និយាយបំភ្លឺពីមិត្តចឹងចង់និយាយមិនបងបំភ្លឺផ្លូវគណៈបកប្រជាជនមែនទេខ្ញុំយល់ថាបំភ្លឺផ្លូវជាតិខ្មែរដែលសាតការឈឺចាប់ការរងទុក្ខណាការគៀបសង្កត់គាត់ល្ងឹតអស់ហើយ ឥឡូវហ្នឹងគាត់ឃើញពលឺភ្លើងទៀនគាត់សុបាយចិត្តគាត់ត្រេកអរអញ្ចឹងហើយបានសន្ទុះនៃការគ្រប់គ្រងនឹងផ្ទុះឡើងខ្លាំងហ្នឹងលោធ្វើឲ្យគណៈបកប្រជាជនអារបបក្រុងភ្នំពេញវាជ្រួលច្បល់ឥឡូវហ្នឹងឃើញទេទៅបំផ្លាញគណៈបកណាផ្លាកគណៈបកទៅគម្រាមកំហែងសកម្មជនកុំឲ្យចូលរួមណាអ្នកចូលឈ្មោះចូលអីនឹងប្រើគ្រប់រូបភាព បំផិតបំភ័យតែសារតែអី ដោយសារពន្លឺភ្លើងទៀនគឺជាពន្លឺជ័យនាំមកសេចក្តីសុខស្អីចម្រើនអញ្ចឹងថាពន្លឺភ្លើងទៀនគឺជាពន្លឺបំភ្លឺភ្លឹងអ្នកប្រជាជនមែនទេបងបំភ្លឺផ្លូវពលរដ្ឋខ្មែរគាត់មិនមែនថាផ្លូវភ្លឹងពលរដ្ឋខ្មែរណាបំភ្លឺមិត្តភ្លឺមិត្តភ្លឺមិត្តពីមិត្តពីមិត្តហ្នឹងហើយតើឥឡូវនិយាយរឿងមីកសុកវិញ ពួកដែលណាដែលអង្គុយរករឿងលោកសំអាស៊ីហ្នឹងវាអត់មានរឿងអ្វីក្រៅពី50បូក1ហើយដីបានចូលសភា50បូក1ហើយបានចូលសភាអញ្ចឹងខួរក្បាលវាវាធ្វើនយោបាយអត់តាន់សភាពការទេពួកអានេះរវងខ្លៅជាទីបំផុត គឺគេធ្វើនយោបាយមិនបាច់ចាំថាគេធ្វើទេសូម្បីតែយើងតាមដាននេះក៏យើងអត់បែនតាមកលៈទេសៈដែរក៏យើងដឹងកលៈទេសៈដែរពេលវេលានេះមិនមែនជាពេលវេលាអង្គុយចាំរករឿង50បោកមួយហេតុអីបានចូលសភាហេតុនេះហេតុនោះអារឿងតាំងពីជំនាន់អ៊ីស្លាមមកវាអង្គុយហេតុនេះដោយសារតែលោកសំណងស៊ីវាអត់មិនតន់ធ្វើអ្វីខុសអញ្ចឹងវាចេះតែរកលេសវាចេះតែរកលេសអ្វីមួយដើម្បីតែកំទេចដើម្បីតែសម្លាប់នយោបាយលោកសំណងស៊ីណាវាតាំងខ្លួនជាអ្នកអស្ចារ្យហ្នឹងឯង អញ្ចឹងចង់និយាយថាអាហារសបុកមួយក្រោយប្រហែលបុកប្រហែលតែរឿងវាកន្លងហើយអញ្ចឹងសូមឲ្យអាបណ្ឌិតនេះយកខួរដែលជាបណ្ឌិតយកមកពិចារណាកុំយកខួរពួកពួក7មករាមកគិតហើយបើថាអន់ពេកអាខួរបណ្ឌិតរហូត51បើអន់ពេកឆ្កឹះខួរនឹងចេញដាក់ខួរឆ្កែទៅពីខ្សឹបដាក់ខួរឆ្កែគិតល្អជាងឆ្កែតនសភាពកាណាឆ្កែអត់មានឈួតដូចអង្គុយឈួតដូចពួកឈួតហើយទេណាហ្នឹងហើយ មួយថ្ងៃមួយថ្ងៃអត់មិនថាមិនថាមិនថានីសវណ្ណរាមិនថាបណ្ឌិត50បូក1មិនថាពួកអ្នកនយោបាយជើងចាស់មួយចំនួនឲ្យចេញមកនិយាយវល់សប្តាហ៍ខ្ញុំឃើញណាអត់អត់ចេះមើលគោលដៅខ្ញុំចង់សួរពួកអស់លោកវិញថាសប្តាហ៍នេះតើអ្នក ណា ដែល កំពុងធ្វើបាបពលរដ្ឋខ្មែរប្រយ័ត្នចាញ់ប្រយ័ត្នចាញ់ស្ត្រីមេផ្ទះពីរនាក់នេះណាសាលពេលពីធ្វើបាយខោផែនចូលរួមចែករឿងសង្គម បាច់ថាតែចាញ់ចាញ់ចាញ់ដាច់ចាញ់ដាច់100គីឡូតាំងឆ្នាំតាំងឆ្នាំទីធ្លាំងចាញ់ដាច់បាត់ហើយពួកនេះនឹងដៃមហូបគាត់កូនគាត់ប្តីហើយមកចូលរួមទៅចេះរឿងសង្គមទៀតប្រយ័ត្នចាញ់ក្នុងពីអ្នកនេះណាមើលថាតើអ្នកណានេះដែលសព្វថ្ងៃដែលកំពុងធ្វើបាបពលរដ្ឋខ្មែរនេះអ្នកណាដែលកំពុងទាញឲ្យស្ថានភាពនយោបាយស្រុកខ្មែរកំពុងតានតឹងប្រទេសជាតិប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនេះណាតើអ្នកណាកំពុងធ្វើ គឺមេដឹកនាំរបបក្រុងភ្នំពេញហើយមិនភ្លើម៉េចឃើញមានអ្នកនយោបាយជើងចាស់មួយចំនួនម៉ែអាភ្លើបើមិនបានត្រូវក្បាលមកស្បែកជើងរបស់ពីអ្នកម៉ែកូននោះទៅដាក់ភ្លឺភ្នែកចេះនឹងពេលពីអ្នកម៉ែកូនយកយកកែងចោតដាក់ក្បាលមកកែងកែងចោតម្នាក់មួយហ៎ពួកនេះវិធានយើងដាច់ផ្នែកក្មេកយើងតែការជាស្ត្រីវាផ្ទះ perfect កិច្ចការសង្គមតាមដានហើយធ្វើសកម្មភាពទៀតធ្វើកិច្ចការសង្គមទៀត ពួកអស់ឯងអង្គុយវាវាវាយកតែខួរគិត50បូក1 50ខួរឲ្យក៏អត់សម្បើម្លេះបូក1អត់ហួរពីហ្នឹងអត់ហួរពីអា50បូក1ចាហើយមិនបានស៊ីបានចុកដោយសារ50បូក1ហ្នឹងអីអាសរុំសបុតហ្នឹងអាលុយផ្ញើទៅចេះមួយខែបានមក5000ផ្ញើលុយទៅផ្ញើលុយទៅទៀតបងខែផ្ទះឲ្យនឹងរំគ្រោះអត់ខ្វល់អត់គិតអសួរវិញ50បូក1 អាបងរំលោភផ្ទះឲ្យម៉ែនៅស្រុកខ្មែរហ្នឹងរសារ50បុក1ហ្នឹងបើថាអញ្ចឹងប្រាប់ពលរដ្ឋខ្មែរទៅខ្ញុំត្រូវតែនិយាយព្រោះអាហ្នឹងតែធ្វើតែចិញ្ចឹមឆ្នាំងបាយខ្ញុំអាហ្នឹងអត់មានអាសំពងក្បាលទេមិខ្សប់បាទត្រឹមត្រូវកុមារខ្ញុំមិនមែនត្រឹមតែធ្វើបាយមហូបថែប្តីថែតូនទេខ្ញុំថែឆ្កែមួយទៀតឥឡូវហ្នឹងចាំឆ្កែមួយទៀតស្រឡាញ់ដល់មានមនុស្សមានម្នាក់ម្នាក់មាន hobby ទៀតលេង TikTok សบายឲ្យសบายចិត្តទៀតអឺយកពេលអញ្ចឹងណា អត់មានឲ្យខ្លួនទេណាខ្ញុំមិននិយាយខ្ញុំមិននិយាយក្នុងមួយថ្ងៃមួយថ្ងៃវាមានប្រហែលម៉ោងខ្ញុំចំណាយអត់មានឲ្យសល់ទេណាសល់ពេលខ្ញុំដេកក៏អាយទៀតដេកណាអាយខ្លួនខ្លួនវាចេះតិចឲ្យរវល់អញ្ចឹងគឺថារវល់អត់បញ្ចប់50មុខ50មុខវិញអាបកាជូហាគួយក៏អន់ដែរអាដេកជាប់នេះនៅហ្នឹងឯង50មុខ50ដូចដល់អានេះក្បាលអូ ស្រីនាងគាត់និយាយត្រូវស្រីនាងចង់ស្គាល់មុខពិតដល់នេះបើថាអាយុផែនេះសុំធ្វើពួកម៉ាក់ហ្មងសក់ក្បាលវាជ្រុះអស់មកពី50បូក1និយាយត្រូវចិត្តម៉េចនេះបើថាមិនតន់នេះព្រោះគូសាខ្ញុំកំដងទៅគូផ្សាយនេះវាត្រូវហើយវ៉ៃអាខួរក្បាលវាដូចជាប់នេះយ៉ាង50បូក1 50ដល់វាកញ្ញាញ់ខ្លួនជ្រុះអស់លីងតែជ្រុះពីលើឆាពី50បូក1អាជ្រុះពីលើតែកញ្ញាញ់ក្រោមហ្នឹងឯងមិនខ្សោះណាអាខាងនេះ ប្រពន្ធលេខបានកែវបដិសា50បូក1ខាងជាងឥណ្ឌាទៀតវាខ្សឹកអឺអាបាក់លើអត់មានអីឲ្យបោកទេយើងបោកអាក្រោមប្រាប់ឲ្យហើយកុំឲ្យឥណ្ឌាទៅរកកុំឲ្យឥណ្ឌាឥណ្ឌា ចាំកូនកូនសាខ្ញុំទៅដឹងនៅខ្សោយខ្ញុំគាត់សួរខ្ញុំអារឿងឥណ្ឌាហ្នឹងខ្ញុំខ្ញុំខ្ញុំមានប្រវត្តិអារឿងខ្លាចឥណ្ឌាហ្នឹងសួរឥណ្ឌានៅណាថាឥណ្ឌាបើទៅគឺឥណ្ឌារត់រយរឿងអាចេត្រាវាទៅវាវាវាបានសពុតវាវាខ្លាចវាបានសពុតប្រពន្ធវាចូលទៅតែឃើញឥណ្ឌារត់ចេញមកវិញ អង្គបងសុំទោសអឺសើចសบายខ្លួនកុំកាយពេកមើលអេតែកាយចឹងកដៅដែរហ្នឹងណាតាមែនទេខ្ញុំក៏សុំឲ្យចេះប្រើខួរក្បាលគិតផងរៀនសូត្របានរៀនគ្រាន់បានដែរកុំឲ្យត្រឹមកុំឲ្យចាញ់ពួកខ្ញុំត្រឹមតែជាស្ត្រី មើលផ្ទះមើលថែប្តី ថែកូនថែឆ្កែក្បែរចាច់ពួកខ្ញុំអញ្ចឹងចឹងអីខ្ញុំរាល់ថ្ងៃដល់ពេលខ្ញុំឃើញចេញមកវិភាអូទៅទ្រឹស្ដីនិយាយនិយាយមាត់សន្ទើញចែកមាត់និយាយនៅតែអត់ផុតពី56ដល់ចុងក្រោយនៅទើត្រឹម56នឹងឯង morning ចាអរេយើងមិនមែននិយាយលេងគឺនិយាយនិយាយមែនណាហ្នឹងហើយកឹមសុកវាខួរក្បាលវាជាប់នេះមែនអញ្ចឹងហើយវាអត់គិត នេះអាគូក្បាក់នេះ50បុក1 50បុក1ជ្រុះពីលើទៅជុំនៅក្រោមហ្នឹងហើយណាវាអត់មានវាមានវាអត់មានចំណេះដឹងលើសពីហ្នឹងផងហ្នឹងយើង ដែលខួរក្បាលមនុស្សយើងធម្មតាអ្វីក៏ដោយគឺគេតាមដានធ្វើអ្វីក៏ដោយគឺតាមសភាពការគឺតាមសភាពការតាមកលៈទេសៈ ពីព្រោះយួនវាអត់មានជ្រុំដែលជ្រុំដែលទេវាអត់មានជ្រុំដែលជ្រុំដែលជ្រុំដែលទេជាមួយយើងទេវាបត់បែនលឿនណាណាបើអញ្ចឹងទេវាមិនបើអញ្ចឹងទេវាមិនបើបើហ៊ុនសែនបាន40ឆ្នាំនេះទេឲ្យធ្វើនយោបាយរដ្ឋមន្ត្រីបោកផ្នែកទៅឆ្កែបំរើវាណោះដោយសារដោយសារនយោបាយវានយោបាយវានឹងវាបោកផ្នែកវល់ហ្នឹងងាកឆ្វេងងាកស្ដាំងាកឆ្វេងងាកស្ដាំអាឯងរត់តាមវាចង់ឈួតណាវល់មកហ៎យ៉ាយ៉ាវល់យូរហើយហ្នឹង ហ្នឹងហើយអីអញ្ចឹងទេមិនត្រឹមតែមីខ្សឹកទេណាណាក៏ដោយមីខ្នាតហ្នឹងដូចគ្នាអញ្ចឹងមីខ្នាតមីខ្នាតមួយទៀតណាមីខ្នាតដូចដូចបាត់មាត់ម៉ៃម៉ៃម៉ៃម៉ៃមីខ្នាតដាក់មកប្រើ ទៅដូចស្ងាត់ជ្រាបណាឬក៏យក account ផ្សេងផ្សេងដៃជេរបចោគេទៀតមីខ្នាតណាយីសិតតែពួកវល់អត់ដឹងថាខ្មែរត្រូវការផ្លាស់ប្ដូរខ្មែរត្រូវការចង់បានអ្វីផងណា ពួកឯងហ្នឹងអត់អាចជួយខ្មែរបានទេអត់អាចអត់អាចដូររដ្ឋាភិបាលបានទេពលរដ្ឋខ្មែរណាតែគាត់ដូរបានណាហើយពលរដ្ឋខ្មែរនេះគាត់មានសន្ទុះទៅកន្លែងណាហើយត្រូវតែវិភាគធ្វើយ៉ាងម៉េចក៏ដោយឲ្យតន្តសភាពការពលរដ្ឋចង់បានអ្វីពលរដ្ឋចង់ទៅមានការផ្លាស់ប្ដូរពលពលរដ្ឋចង់ការមានការផ្លាស់ប្ដូរអ្នកវិភាគត្រូវធ្វើយ៉ាងម៉េចអ្នកវិភាគត្រូវនិយាយលើកទឹកចិត្តពលរដ្ឋខ្មែរឲ្យខ្មែរសាមគ្គីគ្នាឲ្យខ្មែរមានចំហររឹងមាំដើម្បីតែដូររដ្ឋាភិបាលចុះពួកអាចឈួតឯងនេះធ្វើស្អីកើតកែពីនិយាយបំផាត់ទឹកចិត្តពលរដ្ឋខ្មែរកែពីនិយាយឲ្យខ្មែរបែកបាក់គ្នាអត់ដឹងថាពលរដ្ឋចង់បានអ្វីផង ហើយអញ្ចឹងតាំងខ្លួនជាបណ្ឌិតចាញ់ពួកអញចាញ់អញជាស្ត្រីមេផ្ទះដាច់តែម្ដងអាចាញ់ដាច់តែម្ដងហើយយើងមិនមែនជាអ្នកវិភាគណាមិនមែនជាអ្នកចេះដឹងអីគ្រាន់តែជាអ្នកណាអ្នកសរសៃមេផ្ទះប៉ុណ្ណឹងឯងណាហើយដល់ពេលណាហើយធ្វើឲ្យសរសៃមេផ្ទះឆ្លាតជាងហីអញដូចយ៉ាងខំដាតងាប់មិនសុខវាខ្នាតអស់ហ្នឹងណាពួកបណ្ឌិតអត់បញ្ញវន្តអស់ហ្នឹងអញខំដាតងាប់មកព្រោះឯងពួករងខ្លៅពេកហើយអត់ដឹងសភាពការយ៉ាងម៉េចផងហើយអត់ដឹងថានយោបាយសប្តាហ៍ថ្ងៃហ្នឹង ណាតើពលរដ្ឋខុសផលយ៉ាងម៉េចពលរដ្ឋចង់បានដើម្បីពិតប្រកបផងគឺពលរដ្ឋគាត់អន្ទះសាគឺគាត់ចង់ដូររដ្ឋាភិបាលណាណាហើយគាត់អត់ចង់បែកបាក់គ្នាទេហើយបើថានរណាមួយចង់បែកបាក់គ្នាគឺគាត់ឃើញអញ្ចឹងគឺគាត់ត្រូវត្រូវតែទៅណាគឺគាត់ត្រូវតែទៅកន្លែងណាដែលគាត់ត្រូវទៅដូចខ្ញុំបាននិយាយមុនអញ្ចឹងណាព្រោះអីលោកកឹមសុខាដែលធ្វើនយោបាយធ្វើឲ្យទៅពលរដ្ឋបន្ទុកចិត្តដល់មិនឲ្យទុកចិត្តគេបានគេមិនគ្រប់គ្រងបានគេអត់នៅគ្រប់គ្រងគណៈបកសង្កេតទៀតទេដោយសារតែកឹមសុខាហ្នឹងឯង ចឹងឲ្យឃើញសន្ទុះពលរដ្ឋទៅគ្រប់គ្រងភ្លើងទៀនហើយហេតុអីមិនព្រមនិយាយលើកទឹកចិត្តគាត់បំផុសបំផុលឲ្យគាត់ចូលរួមថែមណានិយាយពីបញ្ហាពពួក CAP ណានិយាយពីបញ្ហាយួននិយាយពីយុទ្ធសាស្ត្រយួនសពបែបយ៉ាងដើម្បីចាក់ពលរដ្ឋឲ្យគ្រប់គ្រងគ្នាមកឲ្យមកទៅផ្លូវមួយអីក៏ល្ងងដល់ថ្នាក់ហ្នឹងអាអាមិនចូលរយអស់នេះតែប្រាប់ហើយអ្នកវិភាគវិលក្បងកំប៉ុងជើងធូកវិភាគយូយូវិលនៅហ្នឹងហ្នឹងអា ចាំខ្ញុំសូមឲ្យមេត្តាគិតផងណាថាតើអ្នកណាគេដែលកំពុងធ្វើបាបពលរដ្ឋខ្មែរគុំណាបើតាំងយើងរស់នៅប្រទេសលទ្ធិប្រជាធិបតេយ្យណាយើងបែរជាចេញមកវាយអ្នកដែលកំពុងតស៊ូក្រាញ នានាដើម្បីស្ដារឡើងវិញនៅលទ្ធិប្រជាធិបតេយ្យតែទៅជន់ផ្ដាច់ការកំពុងតែណាសម្លាប់ដល់រឹសខ្ទេចមកដុកឆេះដល់រឹសគល់ឲ្យលួយឲ្យលេះ យើងអត់មានមើលឃើញបែរជាចេញមកវាយអ្នកដែលកំពុងតស៊ូដូចគ្នាដើម្បីទៀមទាដើម្បីស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរដែលត្រូវជនផ្ដាច់ចោលវាកំពុងតែបំផ្លាញបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរឥឡូវហ្នឹងតើថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិហ្នឹងមានបានទៅធ្វើអីឲ្យពលរដ្ឋខ្មែររងគ្រោះមានទេអត់ទេអ្នកដែលធ្វើឲ្យពលរដ្ឋខ្មែររងគ្រោះរាល់ថ្ងៃហ្នឹងគឺរបបក្រុងភ្នំពេញតើខួរក្បាលគិតណា កុំប្រើបើសិនថាខ្លួនឯងខ្លាន់បើនោះបង្កើតគណៈបកមួយទៅធ្វើការប្រកួតប្រជែងមើលបង្ហាញសមត្ថភាពមើលកុំបានតែនិយាយប្រយោជន៍អញ្ចឹងអូយស្ដាប់ចេញមកម៉ែអាទ្រុសដីហៀតាមចង្វែកគូតនិយាយចេញមកនោះគ្មានណាដល់ទេហើយអាខ្លួនឯងគណៈបកខ្លួនឯងរលាយអាមេបកមកលក់ក្បាលឲ្យគេគេដេញបុកគេទិញសម្រាប់គាត់តៃហោងហើយអត់និយាយ ណាអាគណៈបកដែរស្អីគណៈបកស្អីគេដែលខ្លួនឯងគ្រប់គ្រងមានខ្សត់គណៈបកស្អីអាគណៈគ្រប់បកតារានរិទ្ធអីនោះបណ្ឌិតខ្ញុំមិនដឹងទេខ្ញុំហៅតាអ្នកវិភាគ50បូកបូក1ខ្ញុំមិនដែរហៅបណ្ឌិតទេខ្ញុំហៅអ្នកវិភាគ50បូក1ពួកគេតាំងខ្លួនគេអ្នកវិភាគហ្នឹងហើយខ្ញុំហៅអ្នកវិភាគ50បូក1ខ្ញុំហៅតែប៉ុណ្្នឹងកំសឹកអនុបណ្ឌិតមិនមែនបណ្ឌិតទេហ្នឹងអនុបណ្ឌិតក្តោយបណ្ឌិតក្តោយឪបណ្ឌិតក្តោយស្អីក្តោយវាមើលទៅវាអត់មានចំណេះដឹងប្រហែលអីស្រីពេលផ្ទះក្នុងហ្នឹង ណាបើបណ្ឌិតគេពិតតមិនដូចលោកគ្រូសានត្រាអញ្ចឹងណាស្អីគេអ្នកវិភាគកំពង់ជើងធូកហ្នឹងហ្នឹងហើយអញ្ចឹងបើវិវល់ឈួតអញ្ចឹងឲ្យតាំងខ្លួនជាអ្នកអស្ចារ្យបងអង្គុយវិភាគវល់វល់វល់វល់ពួកអាខួរក្បាលជាប់នេះឬអាពួកអានេះដែរណាបើគណៈបកសុកឆ្នើមហ្នឹងហើយមាននេះគឺថាមានខមមិនល្អល្អហ្មង បើថាគុំសុកគ្រាន់បើទៅបើគណៈបកមួយទៅ ណា អ្នកវិភាគ50បូក1ឬក៏ស្ដារគណៈបកដែលអ្នកវិភាគ50បូក1ឯងគិតថាខ្លួនឯងគ្រាន់ហ្នឹងឲ្យមានប្រជាប្រិយភាពឡើងវិញទៅតែស្ដារហ៊ុនសិពេចឡើងវិញឲ្យដំណើរការឡើងវិញទៅហើយនោះឃើញមើលអ្នកគ្រប់គ្រងមានប្រមាណអ្នកពេលជួបបើវាគ្រាន់បើទៅឯងពេកខ្ញុំកាត់បើវាគ្រាន់បើ វាទៅនិយាយរឿងអាហ៊ុនសម្បច្ចទៅហេតុអីបានវារលាយហេតុអីបានអាគណៈបកអុកណុកហ្នឹងវាវាចូលចិត្តតែយកលុយមកគេពំលាយគេសម្លាប់សត្វបែបយ៉ាងនេះហើយដែលសម្លាប់ដែលតាហ៊ានហ៊ុនសម្បច្ចអាហ៊ុនសែនធ្វើរដ្ឋប្រហារសម្លាប់ប្រធានហ៊ុនតាហ៊ានហ៊ុនសម្បច្ចដាក់កណោពួកឯងមិនក៏មិននិយាយមកផងមកវិភាគផងឲ្យអាមេប៉ាហ្នឹងវាយកចិត្តទុកដាក់ដែរអាការរដ្ឋប្រហារសត្វតាហ៊ានដែលស្នេហាជាតិនោះហើយមិនក៏មិននិយាយទេគាត់ផងណាជួបសិពើម៉ៃក្មេងមានការចង់ជួបសិពើបន្តិចសិពើនៅណាគេសិពើ កុំកុំរវល់ជាមួយសិពើអារឿងមកទេចឹងចឹងមកកលៈទេសៈនេះមិនមែនមកសុំហ្វូនសុំអីទេខ្មែររត់តាំងកច្រកឆ្នាំគ្មានទូរស័ព្ទមកសុំសហ្វូនមានអ្នកខាងសុំគេទៀតប្រើខួរក្បាលគិតទេ អូយសុំលុយទិញសុំលុយទិញមាក់ស្រេះមួយមកទេពើគាត់ចាត់មែនតែមានខាត់ទេមកសុំគេសុំចេះគិតហ្មងសិពើចាំចាប់ជួបម៉ែខ្មែរទេសិពើសុំជួបសិពើបន្តិចអាហ្នឹងហើយ ខ្មែរបងប្អូនខ្មែរខ្លះគាត់មិនដែលប្រាថ្នាអីសុំតែ3ពេលឯណាដូចជាកម្មករណាកាវើលតែគាត់សពខែកំពុងទទួលរង ការធ្វើបាបពីពួកសំសោរបស់របស់ក្រុមភ្នំពេញណាតែគាត់ទៀមទារាល់ថ្ងៃនេះតែគេកំវាយកំពុងវាយធ្វើបាបគាត់ហ្នឹងណាសុំតែមើលរួមមួយថ្ងៃ3ពេលទេអត់មានត្រូវការអ្វីទេម៉ៃក្មេកសួរមីខ្សុកវិញចេះសួរមីខ្សុកថាហេតុអីមិនព្រមវិភាគមិនព្រមវាយប្រហាហ៊ុនសំពេចនេះដែលធ្វើឲ្យហ៊ុនសែនធ្វើរដ្ឋប្រហាផ្លន់អំណាចយកទៅវិញបាននេះ សួរវាអញ្ចឹងហ៎ចង់ដូចខ្លួនឯងនិយាយអញ្ចឹងសូហ្វីវាស៊ីលុយគេចង់ទៅធ្វើការឲ្យគេអញ្ចឹងគាត់ថាដកឲ្យវាមកកុំឲ្យគិត50បុកមួយព្រោះ50បុកមួយវាអត់ទាន់បំផ្លាញអីទេគិតអាការហ៊ុនសែនបាទវាមានកលេសមួយហ្នឹងអឺតែលើនិយាយអាគណៈបកដែលវាគ្រប់គ្រងអាកម្មសូហ្វីតែតែគេប្រកាន់យកលទ្ធិប្រជាធិបតេយ្យ តើអ្នកណាគេមិនយកឯងយុទ្ធសាស្ត្រនៃ50បូក1ដើម្បីអាចចូលក្នុងរដ្ឋាភិបាលអាចមានសិទ្ធិស្មើគ្នាក្នុងការឯងធ្វើការងារនឹងយកមកប្រើសូម្បីតែប្រទេសល្មងក៏គេប្រើយុទ្ធសាស្ត្រនឹងដែរម៉ៃពេកយើងថាអូខេអ្វីដែលវាគិតនឹងថាចេះប៉ុន្តែវាមានការខូចខាតអ្វីទេប៉ុន្តែអានេះអាការ97នេះដែលគណៈបកនិវាគ្រប់គ្រងនេះហេតុអីបើហ៊ុនសែនផ្លោះដំណើរយកទៅវិញបានឈ្មោះវាអញ្ចេះ ឥឡូវបើវាក្រាន់បើណាស់ណាបាទអាអ្នកវិភាគ50បូក1វាក្រាន់បើណាស់ណាវាទៅស្ដារហ៊ុនសិពេចឡើងវិញទៅបើវាស្ដាប់ណាវាមិនបាច់និយាយគុណណាបាក់គេទេគេចេះធ្វើគេចេះគិតគូរហើយវាក្រាន់បើណាស់នោះណាហើយដល់ពេលអាគណៈបកវាដែលវាគេរំលាយវាគេសម្លាប់វាកំទេចវាច្រាំដោយប្រហុកក៏វាអត់មកនិយាយទេអាគណៈបកវាទៅគ្រប់គ្រងហើយមករិះគន់ដែលអាគណៈបកដែលគេដែលគេដែលវាអត់គ្រប់គ្រងសោះនេះហ៎នេះខ្សត់ ចាប់បោកឥណ្ឌាទៅច្រាស់ឥឡូវហ្នឹងឲ្យវាមកបំផ្លាញគេគេឲ្យវាមកបំផ្លាញសេពើមិនយល់ហេតុគាត់ហេតុអ្វីគាត់សុំអូនមិនឈប់សោះសេពើប្លុកចោលហើយសេពើហ្នឹងហើយអត់វាអូនឯងត្រូវកែអញ្ចឹងបើចិញ្ចក់បើចិញ្ចក់មានណាសុំត្រូវកែគេសុំហីប្លុកចោលសេពើតិច ទៀតជួបជួបម៉ែក្មេងទៀតម៉ែក្មេងចង់ជួបបន្តិចហ្នឹងហើយចាំម៉ែខ្ញុំចង់និយាយច្រើនណាសូមឲ្យបងប្អូនគិតគូរពិចារណាណា យើងមើលឲ្យច្បាស់ហើយយើងឲ្យមានពុកដៃច្បាស់លាស់ខ្ញុំគិតតែចូលមកវាយវល់ណាអ្នកដែលកំពុងតែរងគ្រោះដូចគ្នាសង្គ្រោះជាតិរងគ្រោះនឹងជនបដការហើយត្រូវអាអ្នកដែលថាតាមខ្លួនឯងជាអ្នកឆ្លាញ់នៅលទ្ធិប្រជាធិបតេយ្យហើយបានមករស់នៅដល់ប្រទេសលទ្ធិប្រជាធិបតេយ្យហើយនៅមកចេញវាយឯងគ្នាឯងទៀតវាបានប្រយោជន៍អីសួរចេះ ចេញមកធ្វើឯងយឺកតេកតើគ្មានអាណាដល់ហើយនិយាយខ្លាញ់មិនសោះកូននេះចាស់ក៏ភ្លាខ្ចាយបាយពីមាត់ហ្មងមែនតើបើកូនខ្ញុំអីភ្លើចឹងស្អប់តែមែនតើនិយាយម្ដងម្ដងហើយមើលពលរដ្ឋខ្មែរនៅក្នុងស្រុកពួកគាត់កំពុងរងគ្រោះរងអីអត់មានបើកគ្រាប់ភ្នែកមើលហ៎គេនៅភ្លឺទៅពីតើហ៎មានតែខ្វាក់ណាអីអត់មានមើលឃើញហ៎ កម្មករណាកាវើលដែលត្រូវគេ ធ្វើបាបរាល់ថ្ងៃមើលមើលឃើញហ៎តើគាត់រងភ័យអយុធធម៌ហ្មងមានបាត់គ្រាប់ភ្នែកមើលហ៎តែឃើញតែរឿង50បូក1ហ្នឹង50បូក1 50បូក1តាមតិចទៀតណាសង្ស័យតាតាតាតាមានបញ្ហាជួអាចចេញក្រោយសារ50បូក1ដែរមើលមួយហ្នឹងចឹងមកថាធ្វើចរិតអីអាណា អ្នកវិភាគស្អីអាណាត្រឹមត្រូវមករករឿងទៅគណៈបកសង្គ្រោះជាតិមករករឿងទៅលោកសំស៊ីអាគណៈបកអតីតគណៈបករបស់ខ្លួនណាលក់ក្បាលឲ្យគេមករំលាយគណៈបកសង្គ្រោះជាតិវាអត់និយាយណាអូនសំពេចហ្នឹងលក់ក្បាលឲ្យគេផងធ្វើឲ្យគេរត់បហាផលអំណាចទៅផងអីសបាត់យ៉ាងមេរបស់វាវាអត់និយាយយ៉ាពួកឯងកាលនោះហ៊ុនសំពេចពលរដ្ឋបោះឆ្នោតឲ្យនោះ ដែលឈ្នះភ្លុកទឹកភ្លុកដីដែលបានកាន់អំណាចហើយនោះមិនក៏មិនរិះគន់ផងទៅគេថាការជីវកម្មសារសាស្ត្រអីសច្ចៈសារអីអត់ហ៊ានលើកយកពីរណរិទ្ធយកមកនិយាយទេលើកយកតកម្មសខាសំរងស៊ីលើករណរិទ្ធមកផងណារណរិទ្ធចូលរួមណាចូលរួម ចូលរួមក្នុងការ បំផ្លាញជាតិខ្មែរចូលរួមសម្លាប់នៅ ឆន្ទៈពលរដ្ឋខ្មែរ ចូលរួមរំលាយសង្គ្រោះជាតិស្មើនឹងចូលរួមសម្លាប់នៃឆន្ទៈពលរដ្ឋខ្មែររំលាយឆន្ទៈពលរដ្ឋខ្មែរណាអ្នកដែលអ្នកដែលរំលាយសង្គ្រោះជាតិគឺជាអ្នកដែលបានចូលរួមសម្លាប់នៃឆន្ទៈពលរដ្ឋខ្មែរឥឡូវមើល56អត់ទាន់ការ56អត់ទាន់អត់ទាន់ហ៊ុនសែនអត់ទាន់ធ្វើអ្វីខុសធ្ងន់ធ្ងរដោយការហ៊ុនសែនយកអំណាចទៅប្លន់ ណាទៅទៅទៅប្លន់តារានរិទ្ធទេណាទៅសុំធ្វើជានាយករដ្ឋមន្ត្រីដល់ពីបកកើតអបគមសម្រាប់ពុទ្ធទាហានឡើងមិនចេះតិចប្លន់អំណាចចូលទៅមាសសអត់និយាយខ្ញុំពេញអីវាកុំនិយាយបើអាចបើហែងអាចបកែអីណាដើម្បីកុំឲ្យអាគណៈបកនោះវាបកកើតមកទៀតអាគណៈបកតារានរិទ្ធឥឡូវកូននេះមកបន្តទៀតអីណាអាគណៈបកតែបាញ់ហ្នឹងហ៎អឺណាអ្នកវិភាគ51 តាំងខ្លួនឯងធ្វើជាអ្នកបំភ្លឺសប្ថ្ងៃណាអ្នកវិភាគ50បូក1គឹមសុកឯងមិនមែនអ្នកដែលមកបំភ្លឺផ្លូវឲ្យគេទេប្រាប់ឲ្យច្បាស់ណាខ្ញុំប្រាប់ទៅវិញអ្នកឯងមិនមែនជាអ្នកបំភ្លឺផ្លូវអ្នកឯងកំពុងធ្វើជាភ្លើងដុតកម្លោចពលរដ្ឋខ្មែរធ្វើណាកំពុងមើងងាយនឹងការឈឺចាប់របស់គាត់ហើយពួកគាត់កំពុងឈឺចាប់អ្នកឯងមិនមែនធ្វើជាភ្លើងបំភ្លឺផ្លូវឲ្យពលរដ្ឋខ្មែរទេ អ្នកឯងកំពុងដុតកម្លោចជន់ឈ្លីនៅការឈឺចាប់របស់ពួកគាត់ មើលអត់ឃើញពីការឈឺចាប់របស់បងប្អូនពលរដ្ឋខ្មែរអ្នកឯងបានសោកហើយអ្នកឯងបង្ើកន្តើយអត់ចាប់អារម្មណ៍អត់ខ្វល់ខ្វាយអត់ប្រឹងរកវិធីធ្វើម៉េចដើម្បីស្វែងរកដំណោះស្រាយជួយពួកគាត់ទេបែរជាគិតតែប្រឹងប្រែងធ្វើរកវិធីមិនជន់ឆ្កឹះណាត់ប៉ែងជើង អ្នកដែលគេខំប្រឹងធ្វើការដើម្បីស្វែងរកគ្រប់វិធីដើម្បីជួយដល់ប្រទេសជាតិ អីថោកទៀតម៉េចមែនអរគុណច្រើនបងចាហ្នឹងហើយតើយូរយូរឃើញគេបន្មាត់បង្កឃើញគេមិនរវីរវល់ខ្លាំងដៃខ្លាំងទៅខ្លាំងទៅហើយអាការអង្គុយអង្គុយដល់គុណថាមិនសមនឹងមកបាត់ទេគេថាណានេះពេញមានសគឺខ្ញុំអត់ស្គាល់ទេមានសស្គាល់តែមានក្រហមមានសញៀនអា គ្រឿងញៀនហ្នឹងឯងអញ្ចឹងអាភៀនហ្នឹងឯង ខ្ញុំមិនដឹងហងអត់ស្គាល់ហងវ៉ានឹងផ្លៃដូចនេះយ៉ាឥឡូវមើលស្រុកខ្មែរមើលគ្រឿងសង្វឹងគ្រឿងញៀនវាយលុកពេញស្រុកខ្មែរដោយសារអ្នកណាហាឬមួយដោយសារ50បូក1ដែរហាអ្នកវិភាគ50បូក1សង្ស័យតាចောက်ឲ្យប្រពន្ធឈ្មោះផល្លាលេងគ្នាដោយសារ50បូក1ដែរទេមើលទៅ ហ៎កញ្ចក់អាជីងចក់សំស័យណាសួរជីងចក់អាជីងចក់អើយប្រពន្ធលេងខ្ញុំសំស័យ50បុកមួយដែរទេជីងចក់ខ្ញុំទៅចូលមើលឃើញគេឡៅមិនធម្មតាណាឃើញមនុស្សចូលមើលដល់កយក្នុងនោះមានហ៊ុនសែនមួយក្បាលដែរចូលមើលណាអូខេសូហ្វីថ្ងៃនឹងយើង សួស្តីអ្នកស្រីចាកំសាន្តចាសួស្តីអ៊ីគីមចាសួស្តីឃើញសុកជាប់គុកខំតែអាណិតទីបំផុត គ្នាគេសោះខ្ញុំក៏ចង់ដែរបងខ្ញុំ នឹងឯងដែរអាណិតអសូរជួយទេណាយើងអាណិតគ្រប់គ្នាយើង ជួយគ្រប់គ្នាដេកភ័យជំនួសអាវាឲ្យកូនរត់ហ្នឹងហើយហ៊ុនសែនថាទឹកជាមាសសអញ្ចឹងហ៎អសូរអញ្ចឹងហ៎ ទឹកលិចក្រំហ៎ហ៊ុនសែនតែមិនទឹកជាមាសសអាបើដឹងថាទឹកទឹកក្រំហ៎បើថាមាសសអាបើដឹងថាទឹកទលេទឹកអីទឹកស្អីជាមាសសហើយក៏បដោយយួនលបឹងទលេសាបជុះអាចអីអីលបឹងទលេសាបស្រើម្លេះជុះអាចជុះនោមបកើតសម្រានចិញ្ចឹមត្រីដាក់ជាតិគីមីគីអីឲ្យត្រីស៊ីអីហ្នឹងអាចូលក្នុងទឹកហ្នឹងអាទឹកយើងយកអាផឹកអីទៅវល់ពេញហ្នឹងហើយក៏មិនថែរក្សាណាដឹងថាវាមាសដែរអាពួក អាពួកអឹមចិត្តជាទេវតាមាត់ជាទេវតាវ៉ាវ៉ាវ៉ាវ៉ាវាអស់ខ្លួនស្អុយវាសល់គឺទឹកភ្លៀងញ៉ាអេសូហ្វីមួយម៉ោងជាងនេះនិយាយលេងលេងចឹងតន់ចាប់ឥណ្ឌាបានមួយហ่าគឺទឹកភ្លៀងចឹងអូមានសល់ទឹកភ្លៀងហ៊ុនសែននិយាយនិយាយលើហ៊ុនសែនឡើងទៅឈួតឡប់ទៅណាស់ណា ទៅវិភាគរឿងគេ ណា គេធ្ងោលហឹមនៅក្នុងបន្ទប់ ដល់ពេលតែពេលវាយកគ្នាវាធ្ងោស្រួលក្នុងកតុបដល់ពេលវាឆ្លោះគ្នាស្រែកផ្អើស្រែកផ្អើពេញ Facebook ពេញពិភពលោកអាក្នុងនោះមានក្បាលហ៊ុនសែនមួយដែរចូលទៅផ្អើមើលដែរដូចខ្ញុំខ្ញុំមានដឹងអីទីសោះតើលឺសូហ៊ុនសែននិយាយទៅក៏ចូលទៅទៅសេទៅសេឈ្មោះថាជីងចក់ទៅចូលទៅមើលទៅអូមែនហើយសេឈ្មោះប្រពន្ធនឹងទៅឃើញគេភ្ជាប់ឃើញអីហ្នឹងទៅចូល YouTube ហ្នឹងទៅអឺមែនឃើញឃើញមើលហ៊ុននិយាយពី និយាយពាក្យអាភិសមែនតើហើយមុនម្ដាយ Facebook ចេះតែ share ចេះតែអីអូយក្រក់ស្ដាប់អូខេបងប្អូនហ្នឹងចឹងបាទថានៅចុងបញ្ចប់នេះខ្ញុំមានតែ អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥឡូវនេះវានៅសល់បាំងតាមួយខែជាងទៀតទេវាដល់ពេលដែលយើងបោះឆ្នោតជ្រើសរើសមេភូមិមេឃុំយើងដកមេភូមិបំរើបកយើងដាក់មេភូមិបំរើពលរដ្ឋវិញបងប្អូនកុំភ្លេចណាត្រូវតែដកមេភូមិបំរើបកចេញយើងទុក ណាយើងត្រូវតែ ជ្រើសរើសយកមេភូមិបំរើរាជយកមកបំរើបងប្អូនដល់ពេលវេលាហើយសូមបងប្អូនតាមគុំដើម្បីតែប៊ីចេងសរងលុយ12000 20000នឹងបងប្អូនគ្នានេះមែនមើលឆន្ទៈរបស់បងប្អូនណាហើយគណៈបកភ្លើងទៀនគឺជាគណៈបកមួយដែលមានគោលនយោបាយច្បាស់លាស់មានគោលនយោបាយច្បាស់លាស់មានគោលការណ៍ច្បាស់លាស់ក្នុងការជួយបំភ្លឺផ្លូវ ជួយរកដំណោះស្រាយជួយដោះស្រាយបញ្ហាជូនបងប្អូនហើយស្ថាបនិករបស់គណៈបកភ្លើងទៀនបងប្អូនដឹងហើយគឺលោកប្រធានសំរងស៊ីបច្ចុប្បន្នលោកគឺជាណាលោកគឺគឺជាប្រធានគណៈបកសង្គ្រោះជាតិប្រធានស្ដីទី ប្រធានស្ដីទីរបស់គណៈបកសង្គ្រោះជាតិតែលោកគ្រប់ត្រណាលោកគ្រប់ត្រគ្រប់ត្រគណៈបកភ្លើងទៀនដែរទោះបីលោកនិយាយមិននិយាយចំក៏ដោយខ្ញុំគឺជាសមាជិករបស់គណៈបកសង្គ្រោះជាតិ តែខ្ញុំគ្រប់គ្រងគណៈបកភ្លើងទៀនព្រោះខ្ញុំឃើញគោលនយោបាយគណៈបកភ្លើងទៀនល្អគោលនយោបាយទាំង7ចំណុចនេះល្អណាស់គោលនយោបាយ7ចំណុចនេះជួយស្វែងរកដំណោះស្រាយឲ្យបងប្អូន បងប្អូនគិតមើលបើបងប្អូនត្រូវចាប់អារម្មណ៍បើបងប្អូនអនុវល់ពេលបងប្អូនដាំដំណាំបានអត់មានទីផ្សារគោលនយោបាយរបស់គណៈបកភ្លើងទៀនមានជួយសម្រួលរកទីផ្សារជូនបងប្អូន នៅពេលបងប្អូនប្រកបភពផលបាន ពេលបងប្អូនមានបញ្ហាសុខភាព ដោះស្រាយបញ្ហាសេវាក្នុងការព្យាបាលបើអ្នកក្រីក្រដោយមិនឲ្យបង់ប្រាក់ហ្នឹងហើយហើយសូមប្រាប់បងគឺរៀបរាប់លំអិតល្អណាស់បងប្អូនក្នុងការដោះស្រាយជូនដល់បងប្អូនជាពលរដ្ឋខ្មែរសូមផ្ដាំបងប្អូនខ្ញុំបាននិយាយជារឿយរឿយណាហ្នឹងហើយអ្នកណា និយាយថាភ្លើងទៀនទៅទុកចិត្តជើងក្រែឲ្យហ៊ុនសែនគឺមិនជាការប៉ັດទេប៉ັດទេតែឥឡូវខ្ញុំបាននិយាយគឺក៏តាមវាតាមកលតិស័ក ការដែលពួកយើងធ្លាប់និយាយថាណាអ្នកដែលបែកពីសង្គ្រោះជាតិទៅទៅបង្កើតគណៈបកទួយទួយទួយទួយហ្នឹងគេទៅទប់ជើងក្រែឲ្យឲ្យឲ្យឲ្យពួកហ៊ុនសែនមែនព្រោះគឺតាមគោលការណ៍គេគេបំបែកសង្គ្រោះជាតិអញ្ចឹងពួកហ្នឹងហ៊ុនសែនវាទិញពីរដ្ឋមន្ត្រីសង្គ្រោះជាតិទៅដូចខាងគឹមសខាញ៉ែមបញ្ញរិទ្ធស្អីទៅទៅទៅបង្កើតគណៈបកទៅដើម្បីបំបែកសង្គ្រោះជាតិដល់ពេលសង្គ្រោះជាតិណាអឺដើម្បីតែបំបែកសង្គ្រោះជាតិដល់ពេលសង្គ្រោះជាតិមិនទាន់ធ្វើដំណើរបានអញ្ចឹង ធ្វើយ៉ាងម៉េចដើម្បីតែកុំឲ្យឲ្យពលរដ្ឋមានមានមានមានមានទីលំនៅជ្រកអញ្ចឹងភ្លើងទៀនក៏ចេញមកហើយភ្លើងទៀនចេញមកនេះតែគេវាយប្រហារថាភ្លើងទៀនគឺជា ធ្វើដើម្បី ទៅទប់ជើងក្រែអហ៊ុនសែនមែនទេភ្លើងទៀនមិនមែនទប់ជើងក្រែហ៊ុនសែនទេគឺពួកដែលគណៈបកទៅបែកមុនមុននោះឲ្យទប់ជើងក្រែព្រោះជើងភ្លើងទៀនគឺជាចេញមកមិនមានការកំមិនមានការកំណត់ទុកមិនមានការវិហ័យដល់ស្មៃពេកអត់មានការដូចថាអឺ ដូចថាចេញមកអត់មានការក្រមទុកហ្នឹងអត់មានការក្រមទុកហ្នឹងហើយអញ្ចឹងពេលវេលានេះមិនមែនភ្លឹងទៀនទៅទប់ជើងក្រែហ៊ុនសែនទេគឺភ្លឹងទៀនត្រូវចែកចេញដើម្បីកុំឲ្យហ៊ុនសែននឹងបំបែកខ្មែរបានព្រោះបានកុំឲ្យហ៊ុនសែនធ្វើអីជូសេលេងដៃធ្វើបាបពលរដ្ឋខ្មែរខ្លាំងពេកហ្នឹងហើយដោយសារតែសង្គ្រោះជាតិមិនទាន់មានដំណើរការអញ្ចឹងពលរដ្ឋគាត់ធីងធំពលរដ្ឋគាត់ត្រូវតែរកទីកំណត់ច្រកអញ្ចឹងទេភ្លឹងទៀនទីមកគឺជាជំរកថ្មីចំនួននឹងគណៈបកសង្គ្រោះជាតិ ណាជំនួយគណៈបកសៀតហ្នឹងឯងគឺជាផ្លូវមួយដែលជួយដល់ពលរដ្ឋយើងគោលដៅដងរំពលរដ្ឋហ្នឹងទៅតែតាំងពីមុនមកខ្ញុំធ្លាប់ប្រាប់បងប្អូនណាគណៈបកណាក៏ដោយមិនថាភ្លើងទៀនមិនថាគណៈបកណាទេដែលថាយើងមើលគោលនយោបាយយើងមើលពីការងាររបស់មេដឹកនាំនៃគណៈបកនោះមើលទៅថាគេមានបំរើពលរដ្ឋខ្មែរទេមើលយើងមើលទៅគោលនយោបាយគណៈបកដទៃទៀតយើងមើលទៅបងប្អូនអត់មានភាពច្បាស់លាស់ទេណាប៉ុន្តែគោលគោលការណ៍គោលការណ៍របស់គណៈបកភ្លើងទៀនគឺច្បាស់លាស់ហ្មង ដោយគោលការណ៍របស់គណៈបក្សសង្គ្រោះជាតិចឹងអត់មានសពិចសពិលអត់មានរបៀបលឹបលលឹបលចេញមកគឺច្បាស់ច្បាស់តែម្ដងបញ្ជាក់ប្រាប់ទៅបងប្អូនហ្នឹងហើយអីចឹងហើយគឺឲ្យពួករបស់ក្រុមក្នុងពេញវាភ័យឃើញទេបងប្អូនតាមធ្វើបាបធ្វើទុកបុកម្នេញហ៊ុនសែននិយាយពជាសខេពជាមិនក៏ដោយតែវាធ្វើផ្ទុយពីសម្ដីឋានៈដល់នាយករដ្ឋមន្ត្រីឋានៈដល់អបនាយករដ្ឋមន្ត្រីហើយនិយាយមកអត់អត់ធ្វើតាមមិនធម្មតាឯណាបានន័យថា បងប្អូនខ្មែរយល់ច្បាស់ណាស់យល់ច្បាស់អញ្ចឹងបងប្អូនត្រូវតែដឹងថាតើគណៈបកណាដែលយើងត្រូវគ្រប់គ្រងភ្លើងទៀនគឺជាភ្លើងបើគឺជាគណៈបកមួយតែជួយបងប្អូនឆ្ពោះទៅរកការផ្លាស់ប្ដូរមួយដើម្បីស្វែងរកសុខសន្តិភាពពិតប្រាកដមិនខ្លាំងខ្លាំងដូចថ្ងៃនេះទេហ្នឹងហើយបងប្អូនកុំជឿតាម ពួកនរកពួកប្រែតខ្លះដែលវាមកវាយប្រហារលោកសានងស៊ី ថាលោកសំស៊ីក្បត់គឹមសខាសំស៊ីបោះបង់សង្គ្រោះជាតិចោលគឺអត់ទេណាគឺក៏អត់មានបោះបង់ទេគាត់កំពុងតែ នៅក្រៅប្រទេសកំពុងតែធ្វើកិច្ចការការទូតដើម្បីតែឲ្យគណៈបកសង្គ្រោះជាតិនឹងត្រឡប់មកវិញគឺយើងមិនទៅធ្វើទេធ្វើយូរឆ្នាំហើយធ្វើយូរឆ្នាំណាតែគឺជាឱកាសដ៏ល្អមួយសម្រាប់ដែលជនក្បត់ ដែលវាក្បត់ខ្លួនវាបញ្ចូលដៃជើងជាមួយអាហ៊ុនសែនខ្លួនវាគឺជាឱកាស ដែលពួកវាវាយប្រហារលោកសំស៊ីយកផ្លេសថាលោកសំស៊ីក្បត់សង្គ្រោះជាតិទៅចូលទៅទៅទៅបោកភ្លើងទៀនមែនទេលោកសំស៊ីគាត់អត់អាចបោះបង់ផ្ទះរបស់គាត់ណាទី2នេះបោះបង់ចោលទេព្រោះអីផ្ទះទី1ក៏បានបកលគេអញ្ចឹងផ្ទះទី2សង្គ្រោះជាតិផ្ទះរបស់គាត់អញ្ចឹងគាត់អត់អាចបោះបង់ចោលទេគាត់អត់អាចបកលទៅណាបានអញ្ចឹងគាត់ត្រូវតែធ្វើយ៉ាងម៉េចឡើយរក្សាផ្ទះរបស់គាត់ធ្វើម្នាក់ម្ដងធ្វើកិច្ចការការទូតដើម្បីតែ សង្គ្រោះជាតិរបស់គាត់ហ្នឹងឯងហើយភ្លើងទៀនដូចយើងបាននិយាយអញ្ចឹងណាភ្លើងទៀនគាត់គ្រាន់តែជាអ្នក អ្នកនៅពីភាសាបេបើយល់មិនមែនគ្រប់គ្រងអីចឹងណាគាត់ជំរុញឲ្យទៅគ្រប់គ្រងគាត់គ្រប់គ្រងគ្រប់គ្រងគាត់គ្រប់គ្រងណាគាត់គាត់គ្រប់គ្រងតើព្រោះអីអាភ្លើងទៀនវាសង្គ្រោះជាតិមិនទាន់មានដំណើរការបានអញ្ចឹងឯងគាត់នឹកឃើញថាហ៎គណៈបកភ្លើងទៀនក៏មានគោលដៅដូចដូចដូចគណៈបកសង្គមដែរអញ្ចឹងពលរដ្ឋត្រូវតែតទៅគ្រប់គ្រងភ្លើងទៀនឯងអានេះគឺថាគាត់ល្អតែមែនតើបើយើងគិតទៅគឺគិតសំស៊ីគិតស្អាតគឺល្អមែនតើ សំរងស៊ីគាត់ល្អយ៉ាងម៉េចគាត់ដឹងថាសង្គ្រោះជាតិធ្វើដំណើរខ្លួនគាត់បានទេកំពុងជាប់គ្រឿងឡានគាត់កំពុងកប៉ាល់កំពុងគ្រឿងអញ្ចឹងភ្លើងធានជីមកអញ្ចឹងគាត់ដើម្បីឲ្យពលរដ្ឋណាដែលគាត់ចង់មានការផ្លាស់ប្ដូរដែលគាត់ណាទៅមិនចង់ឲ្យពលរដ្ឋខាតពេលគាត់ថាឥឡូវទៅគ្រប់គ្រងភ្លើងធានទៅគាត់គ្រប់គ្រងដែរដោយសារគាត់ដឹងគាត់ចង់ដឹងពីគាត់យល់ដឹងពីពលរដ្ឋគាត់ពលរដ្ឋចង់មានការផ្លាស់ប្ដូរអញ្ចឹងគាត់ដើម្បីពលរដ្ឋមកខាតពេលគាត់ថាទៅគ្រប់គ្រងភ្លើងធានទៅដូចទៅចំណាក់បាក់សង្គ្រោះជាតិព្រោះសង្គ្រោះជាតិ ណាកំពុងតែជាប់គឹងអញ្ចឹងគាត់គាត់គ្រប់គ្រងសង្គមជាតិអញ្ចឹងហើយបានពួកអាចារ្យថោកភាពហ្នឹងណាវាឆក់ឱកាសវាយថាសំស៊ីថាសំស៊ីនេះក្បត់ហើយមួយទៀតខុសពីលោកកឹមសខាលោកកឹមសខាគាត់អត់ចង់ជួយពលរដ្ឋទេណាគាត់អត់ចង់ជួយពលរដ្ឋទេហើយដឹងថាសង្គ្រោះជាតិគាត់ជាប់គឿងហើយធ្វើដំណើរទៅមុខអត់បានហើយហើយហ៊ុនសែនកំពុងតែរៀបចំការបោះឆ្នោតហើយកំពុងតែចិត្តអស់ពេលហើយហើយបើសិនជាគាត់កុំឲ្យពលរដ្ឋនៅតែគ្រប់គ្រងសង្គ្រោះជាតិអត់ឲ្យតែគ្រប់គ្រងភ្លើងទៀនពេលគេរៀបចំការបោះឆ្នោត អញ្ចឹងគេសឹកតែភូមិឃុំសង្កាត់សឹកតែពូស៊ីវីមកឲ្យដល់ពូសង្គ្រោះជាតិយើងអត់របស់ឆ្នាំអានឹងហើយគឺគេឈ្នះតាមឃុំសង្កាត់គឺយកអំណាចយកធ្វើបាក់កូនរដ្ឋតាមឃុំសង្កាត់ទេហ្នឹងឃុំសង្កាត់គឺមានកំណត់អាក្រក់អញ្ចឹងពីព្រោះឯក្រុមសង្ខាគេចង់ផ្លន់សង្គ្រោះជាតិចូលទៅដេកអោបចឹងដើម្បីធ្វើចាញ់ចឹងឃើញទេគាត់មានធ្វើអ្វីឡើង30ប្រមាណដងហើយឡើងតឡាការ30ប្រមាណដងហើយឡើងតឡាការអាអាអាអាខោនអាអាកៃលឿងអាកៃលឿងតឡាការនេះហើយអត់តរកដំណោះស្រាយផងហើយ ណាគេទៅដើរទៅដើរញុះញង់ពលរដ្ឋមិនឲ្យពលរដ្ឋគ្រប់គ្រងភ្លើងទៀននេះអានេះហើយគឺជាមេបកដែលតែដែលមានកំណត់ក្បត់មេបកដែលបញ្ចូលពីបំណងរបស់ពលរដ្ឋខ្មែរខ្លួនឯងបានស៊ីបានចុកបានលុយពីអហ៊ុនសែនរដ្ឋនេះពលរដ្ឋក៏ចង់មានការបដោះដូរចង់មានការដូររដ្ឋាភិបាលដើម្បីតែបំណងរបស់គាត់ដើម្បីតែក្រុមគ្រួសារគាត់ដើម្បីអនាគតគាត់ដើម្បីប្រទេសជាតិគាត់មិនព្រោះជួយជំរុញគាត់ឲ្យទៅផ្លូវអស់មកទាញគាត់ឲ្យធ្លាក់មលុកខ្លួនខ្លួនឯងដែរហ្នឹងគឺគេមេបកដល់អាក្រក់ថោកទៀតទីបំផុត ណាដែលអត់យល់ពីអារម្មណ៍ដល់ម៉ោងគ្រូសន្ទរាឡាយហើយកូនម៉ែតាចង់អូខេយើងអរគុណច្រើនបងប្អូនម៉ោងជាងហើយណាព្រោះខ្ញុំថ្ងៃនេះពីរឃ្លីបហើយមិនអាចចេញមកទៀតហើយអើអញចេញមកអាចជុំឡាយរាល់ថ្ងៃណាអាចចង្រៃយកអញចេញមកអាចចូលដាក់ក្បាលឯងណាត្រូវមានអាចត្រូវមានតំសាច់មករិបត្តិអញចេញមកជួអាចដាក់ក្បាលឯងហ្នឹងណានេះអានេះនេះរឿងជេកូនអញជេជេយឺតជាងអញអញជេលឿនជាងកូនអញហ្នឹងហើយ ហើយសម៉ាលីសួស្ដីអូនសំឡាញ់ហ្នឹងហើយសួស្ដីសួស្ដីសូម៉ាលីនួនចាសួស្ដីចឹងហ្នឹងពួកយើងនេះយើងបញ្ចប់ត្រឹមហ្នឹងពួកយើងឡាយនេះក៏វាមក1ម៉ោងជើងហើយដែរឥឡូវដល់ម៉ោងលោកគ្រូសូនរាហើយហើយយើងបញ្ចប់លោកគ្រូសូនរាទាំងអស់គ្នាហើយបងប្អូនកុំភ្លេចណារួមគ្នាគ្រប់គ្រងគណៈបកភ្លើងទៀនបោះឆ្នោតឲ្យគណៈបកភ្លើងទៀនស្មើនឹងបងប្អូនកំពុង ចូលរួមជួយខ្លួនឯងដើម្បីស្វែងរកនៅលទ្ធិប្រជាធិបតេយ្យពិតប្រាកដសុខសន្តិភាព និងប្រើសិទ្ធិបងប្អូនជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញចាស៊ូស៊ូទាំងអស់គ្នាបងប្អូនជិះយកគណៈបកភ្លើងទៀនបាច់មិនអាមួយនឹងមិនចូលមិនថាអីអាខាន់សុខុនឯងចូលមកយឺតពេលទេឯងចូលមកមុនទេឯងសបាយសំពងមេឯងមកសបាយហ្មងអាឯងគឺមកយឺតពេលតិចទៅមើលគ្រូសុនរាមមានតម្លៃជាងប៉ះអូខេអូខេអរគុណច្រើនជំរាបលាបាយបាយបងប្អូន